អូខេអឺជាដំបូងសូមជម្រាបសួរទៅដល់លោកគ្រូនិងសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះដែរជាថ្ងៃដែលក្រុមទី1ក៏ដូចជាក្រុមរបស់ខ្ញុំបាននឹងធ្វើការបកស្រាយនៅមេរៀនទី1ជាមេរៀនដំបូងដែលសិក្សាអំពី development and role of selling in marketing ហ្នឹងហើយជាងបន្តពីអ្នកគ្នាឃើញជា ចំណងជើងអ្នកគ្នាអាចសាឡបងរំពឹងគិត ដោយខ្លួនឯងថាតើយើងនឹងរៀនអ្វីអំពីមេរៀននេះអញ្ចឹងយើងគិតបដាបដាណាហ្នឹងហើយអញ្ចឹងយើងនឹងធ្វើការបកស្រាយនៅ slide បន្តទៀតអញ្ចឹងអ្នកគ្នាអាចឃើញជាក្រុមរបស់ ខ្ញុំបាទគឺមានចំនួន7នាក់មានដូចជាគង់វិញហុងជា Channel Dom ខនស្រីពេជ្រដូចសុខហេងកុំជុតិមតីជាសុខវិមាន និងជាវិសាបរមី អូខេអញ្ចឹងសមាជិករបស់ខ្ញុំមាន7នាក់អញ្ចឹងពួកខ្ញុំនឹងធ្វើការបកស្រាយនៅប្រធានបទមួយនេះនៅក្នុង slide slide បន្តទៀតអញ្ចឹងសូមតាមដានទស្សនានិងយកចិត្តទុកដាក់នៅ ការធ្វើបទបង្ហាញសិក្សាអំពីមេរៀនមួយនេះផងដែរ។ អូខេឥឡូវយើងឈានចូលមកដល់ learning objective តើបន្ទាប់ពីយើងសិក្សាមេរៀននឹងហើយយើងនឹងទទួលបានអ្វីខ្លះអញ្ចឹងយើងនឹងទទួលបានចំនួន5ចំណុចគឺតកតងជាមួយចំណុចទី1យើងនឹងយល់អំពីផលប៉ះពាល់ទៅលើ product នៅពេលដែលយើងលក់នឹងធ្វើទីផ្សារគោលដៅរបស់ផលិតផលរបស់យើងហើយមួយទៀតចំណុចទី2គឺតកតងជាមួយនឹងថាតើយើងនឹងស្វែងយល់អំពីថាហេតុអ្វីនៅពេលខ្លះយើងត្រូវការលក់ នៅក្នុងផ្នែកមួយដែលជាអវិជ្ជមាននៃផលិតផលយើង ហើយយើងនឹងព្យាយាមលក់បានកាន់តែល្អហ្នឹងហើយហើយចំណុចទី3គឺតកតងជាមួយនឹងការយល់ដឹងថាតើអឺទីកន្លែងណាឬក៏ផ្នែកណាយើងនឹងលក់ នៅផលិតផលរបស់យើងឲ្យបានសមស្រប នៅក្នុងទីផ្សារ marketing mix ហ្នឹងហើយនិងចំណុចទី4តកតងជាមួយនឹងការកំណត់នៅ ទំនួលខុសត្រូវនៃការគ្រប់គ្រងការលក់ឲ្យបានត្រឹមត្រូវហ្នឹងហើយនិងទី5តើតើជាមួយនឹងការរៀបចំ នៅទូននីតិការលក់នៅក្នុងអាជីវកម្មយើងអូខេអញ្ចឹងមាន15ចំណុចហ្នឹងទេអូខេអញ្ចឹងជាដំបូងសូមជំរាបសួរលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាអញ្ចឹងខ្ញុំឈ្មោះវិញហុងហើយថ្ងៃហ្នឹងខ្ញុំនឹងបកស្រាយពីចំណុច1.1រហូតដល់1.5 អូខេអញ្ចឹងមុននឹងចូលទៅដល់អឺ content នៅខាងក្នុងបន្ថែមទៀតប៉ុន្តែដំបូងយើងត្រូវដឹងពី background ខ្លះខ្លះដែរអឺយើងដឹងស្រាប់ហើយថា sale ពាក្យថា sale មួយម៉ាត់គឺយើងស្ដាប់ទៅដូចជាការគេហៅថាការលក់ប៉ុន្តែអ្វីដែលគេ misconception នឹងការយល់ខុសផ្សេងផ្សេងរបស់ consumer ក៏ដូចជាមនុស្សទូទៅហ្នឹងគឺគាត់យល់ថាការ sale ហ្នឹងវាវាដូចជាអត់ទៅល្អមានថា sale ហ្នឹងមានថាយើងបង្ខំគេក្នុងការទិញអ្វីមួយឬក៏គាត់ទៅជាការលក់ផលិតផលទេអឺអញ្ចឹងទោះបីជាគាត់ content ថា consumer ណាអឺទោះបីជាគាត់អត់មានការទៅលក់ផ្ទាល់ក៏ដូចជាជាងគាត់ចុះទៅ sale ទេប៉ុន្តែគាត់ក៏ធ្លាប់ជួបឬក៏ធ្លាប់អឺដើរតួជាការ sale ដល់ដឹងខ្លួនដែរក្នុងនាមជា consumer ណាហើយ selling ហើយជាមួយនឹង sale management ហ្នឹងគឺអឺ មើលទៅវាដូចជាប៉ាក់ផែគ្នាប៉ុន្តែជាក់ស្ដែងទៅគឺវាអត់ relate ជាមួយគ្នាទេអូខេអញ្ចឹងចូលដល់ slide បន្ទាប់នេះវិញគឺយើងនិយាយពីតើនឹងមានអ្វីដែល discuss ក្នុង chapter ហ្នឹងអញ្ចឹងចំណុចខ្លះខ្លះដែលនឹង discuss ក្នុង chapter ហ្នឹងគឺមានដូចជា nature ហើយនឹង role of selling ហើយមួយទៀតគឺយើងនិយាយពី sale management ហើយយើងក៏បានបកស្រាយខ្លះខ្លះពីការយល់ខុស ហើយជាមួយនឹងគេថាមេសាជាជំនឿឬក៏ជាការដឹងតត គ្នារបស់ selling ហើយជាមួយនឹង sales management ឯផ្សេងផ្សេងហើយយើងក៏និយាយពីការធ្វើ marketing ខ្លះខ្លះហើយជាមួយនឹងការភ្ជាប់រវាងការ sell ហើយជាមួយនឹង marketing ជាមួយគ្នាមិនដែរអូខេហើយសម្រាប់ slide បន្តគឺយើងនិយាយពី nature and role of selling អញ្ចឹងបើសិនជាយើងនិយាយឲ្យស្រួលស្ដាប់ឬក៏យើងដាក់ទៅស្រួលទៅអឺ selling គឺជាការលក់គឺជាការលក់ឲ្យបានមានថា to make sale ជាមានថាការបិទនៅការលក់ឬក៏ការលក់ឲ្យបានដោយជោគជ័យហើយយើងស្ដាប់ទៅដូចជាស្រួលប៉ុន្តែការប៉ັດទៅ គឺវា complex មែនតើ process ហ្នឹងណាគឺវាត្រូវការ principle ឬក៏ត្រូវការ technique ផ្សេងផ្សេងហើយជាមួយនឹងគេហៅថា skill personal skill ក្នុងខ្លួនយើងហ្នឹងអាចជាការនិយាយការសម្ដែងចេញមកក្រៅនៅ គេហៅថាភាពតាក់ទាញក៏ដូចជាសិល្បៈក្នុងការនិយាយអឺហើយអឺមានឆ្ងល់ថាហេតុអីដែរបាន company ពេលខ្លះគាត់ចំណាយលុយជាច្រើន ទៅលើការ training staff ទៅលើការ recruit ការជ្រើសរើសបុគ្គលិកហើយជាមួយនឹងការ maintain មេថារក្សានៃសមត្ថភាពរបស់ អ្នកលក់ឬក៏ថាថា sale របស់គាត់ណាឬក៏អាចនៃការ sale ផ្សេងផ្សេងជាក់ស្ដែងទៅគឺ reason ជាថា reasoning power របស់គាត់ហ្នឹងគឺគាត់គិតថា sale personal ឬក៏បុគ្គលិក sale របស់គាត់ហ្នឹងគឺជាគេថាចំណុចសំខាន់មួយដែលពួកគាត់ហ្នឹងអាចទៅជួបផ្ទាល់ជាមួយនឹង customer ឬ consumer របស់គាត់ហ្នឹងហើយសម័យក្រុមហ៊ុនខ្លះក៏ដូចជាគេហៅថាប្រភេទ business ខ្លះវិញគឺគេហៅថា front line role of sales person ហ្នឹងគឺគេអាចបូកគាត់ទៅជា company ហ្មងដោយសារតែ sale ហ្នឹងវាជា ចំណុចមួយ ដែលធ្វើឲ្យ company ហ្នឹងរ៉ាន់បានទៅមុខក៏ដូចជាដំណើរការបានល្អអញ្ចឹងណាប៉ុន្តែជាក់ស្ដែងទៅទោះបីជាមានការ plan ឬក៏មានការធ្វើ marketing អឺល្អប៉ុណ្ណាក៏ដោយប៉ុន្តែបើសិនជា sales person ឬក៏ sales people ឬក៏បុគ្គលិក sales របស់ក្រុមហ៊ុនហ្នឹងគឺអត់ល្អឬក៏ effective អត់ effective អញ្ចឹងមានន័យថាវាអត់វាអត់ល្អវាអត់មានអីជាដុំកំភួនអញ្ចឹងណា ខេអញ្ចឹងសម្រាប់ slide នេះវិញគឺគេនិយាយពី strength ហើយនិង weakness របស់ personal selling ណាអញ្ចឹង personal selling គឺសំដៅទៅលើការជួបផ្ទាល់ជាមួយនឹងអឺត្រូវថា customer ឬក៏ consumer អញ្ចឹង strength របស់ personal selling ទី1ហ្នឹងគឺបង្កើតជាភាព interactive មានន័យថាមានការតំណាក់តំណងគ្នាបានល្អអញ្ចឹងមានន័យថានៅពេលដែល consumer គាត់មានចម្ងល់សួរអីផ្សេងផ្សេងគាត់អាចលើកឡើងមកសួរហើយនឹងយើងអាចឆ្លើយបានភ្លាមភ្លាមនៅចម្ងល់ដែលអតិថិជនគាត់មានហើយទី2គឺ adaptive មានថាយើងអាចបត់បែនទៅតាមប្រភេទអតិថិជនផ្សេងផ្សេងមានថាអតិថិជនផ្សេងគាត់អាចនឹងមានចំណងចំណូលចិត្តផ្សេងឬក៏អាចនឹងមានអឺ ដោយថា prefer អីផ្សេងផ្សេងគ្នាចឹងណាអញ្ចឹងយើងអាច adapt តាមនឹងបានស៊ីសងដូចជាក់ស្ដែងហើយចំណុចមួយទៀតហ្នឹងគឺនិយាយពី complex argument can develop មានថាយើងអាចឆ្លោយឆ្លងគ្នាទៅវិញទៅមកចឹងអាចបង្កើតទៅជាគេថា personal ណា personal argument មានថាយើងរកចម្លើយណាមួយ ដែលត្រឹមត្រូវហើយជាមួយនឹងដែលល្អបំផុតហើយមួយទៀតហ្នឹងគឺនិយាយពីទំនាក់ទំនងមានថាយើងអាច build relationship បានល្អ ដោយសារតែ nature នៃការធ្វើហ្នឹងគឺមានថា នៅពេលដែលមនុស្សពីរនាក់ឬក៏មនុស្សជួបគ្នាឹងមានថាវាបង្កើតទៅជា relationship មួយដែលវាល្អអញ្ចឹងនៅពេលដែល relationship យើងល្អអឺវានឹងអាច develop ទៅលើ long long term relationship ហ្នឹងអាចមានជា loyal customer ផ្សេងផ្សេងហើយហើយក៏វាផ្ដល់ជា opportunity ក្នុងការ បិទក្នុងការលក់ដែរមិនថាយើងលក់បានដោយជោគជ័យដោយសារយើងជួបផ្ទាល់យើងអាចបិទបានភ្លាមភ្លាមឬក៏អាចជោគជ័យនឹងបានផលល្អហើយសម្រាប់ភាពអវិជ្ជមានឬក៏ហៅថា weakness ណារបស់ personal selling ហ្នឹងមានន័យថាគឺវាត្រូវចំណាយលុយច្រើនលុយច្រើនជាងលើការ call ទៅលើការផ្ញើ email អីផ្សេងផ្សេងទៅបើនៅស្រុកគេណាអឺបើសិនជាយើងចំណាយពេលទៅជួបផ្ទាល់គឺត្រូវចំណាយច្រើនមានដូចជាយើងត្រូវចំណាយបុគ្គលិកហើយកាលណាដែលបុគ្គលិកគាត់ចុះទៅ field ឬក៏ចុះជួបផ្សំបុគ្គលិកយើងត្រូវតែមាន commission ឬក៏ត្រូវតែមានលុយចំណាយផ្សេងផ្សេងហើយទៅលើការធ្វើដំណើរទៅលើការហូបចុកទៅលើការរៀបចំឯកសារផ្សេងផ្សេងហើយនឹងការត្រៀមខ្លួនអីចឹងទៅ ហើយសម្រាប់ experience ហើយជាមួយនឹង expertise របស់ sale ហ្នឹងគឺអាចនឹងខុសគ្នាអញ្ចឹងមានន័យថាវាអត់ស្មើដៃគ្នាណាព្រោះ sale ខ្លះគាត់ប្រកែកនិយាយប្រកែកតាក់ទាញអតិថិជនប៉ុន្តែ sale ខ្លះគាត់ពេលខ្លះគាត់អាចនឹងភ័យឬក៏ពេលខ្លះអតិថិជនគាត់រៀងពិបាកអញ្ចឹងសមត្ថភាពគាត់ក្នុងការដោះស្រាយព័ត៌មានផ្សេងផ្សេងអាចនឹងតាមនឹងដែរហើយសម្រាប់ចំណុចមួយទៀតវិញហ្នឹងគឺអឺ ពេលខ្លះយើងប្រាក់ឆ្លើយតបជាមួយនឹងអតចរិតឬក៏ភាពបើថាมันប្រកាសថាអតិជនទាំងអស់គាត់ងាយស្រួលឬក៏អតិជនខ្លះគាត់យោគយល់ពីយើងទេអញ្ចឹងនៅពេលដែរអតិជនគាត់ពិបាក sale person គឺគាត់ពិបាកអដាប់ដែរព្រោះពេលខ្លះអាចគាត់ជួបតែអតិជនស្រួលស្រួលច្រើនឬក៏អតិជនខ្លះគាត់ល្អល្អច្រើននៅពេលដែលជួបមួយអតិជនដែលគាត់រៀងពិបាកឬក៏អីគាត់អាចនឹងពិបាកក្នុងការអដាប់ផ្សេងផ្សេងហើយមួយទៀតគឺ ចំណាយលុយច្រើនទៅលើការ training អីផ្សេងផ្សេងដោយសារតែអឺបុគ្គលិកដែលចូលមកថ្មីយើងត្រូវការ train មក train គាត់ហើយសម្រាប់អតិថិជនដែលសម្ដងសម្រាប់ employee ឬក៏សម្រាប់បុគ្គលិកដែលគាត់ជាបុគ្គលិកចាស់ដែលមាន experience ផ្សេងៗគាត់អាចនឹងអឺគេថាគាត់ដើរច្រើនគាត់ដើរច្រើន ពេលខ្លះគាត់អាច develop ទៅជា bad habit អីផ្សេងផ្សេងឬក៏ គាត់ធ្វើអីដែលវាអត់ត្រូវជាមួយនឹងកន្លងដែលក្រុមហ៊ុនបានដាក់ឲ្យឬក៏ជា standard មួយណាអញ្ចឹងមានន័យថាគាត់ត្រូវចំណាយលុយនឹងការ train ដើម្បី monitor គាត់ monitor ថាគាត់ធ្វើអីខ្លះធ្វើអីខ្លះដើម្បីយើង keep ឲ្យអាហ្នឹងវា consistent ជាងហ្នឹងអញ្ចឹងណាអូខេចឹងសម្រាប់នៅ slide បន្តវិញ គឺយើងនិយាយពី characteristic of modern selling អញ្ចឹងបើយើងមើលពីមុនទៅ sales person ពីមុន ដូចជាមិនសូវជាត្រូវការ skill អីច្រើនទេអញ្ចឹងមានថាគាត់បកកាយ depression ផ្សេងផ្សេងគាត់បកកាយអឺបិទ sale ណាអញ្ចឹងគេគិតថាគាត់ successful ហើយពួកកម្មអត់ត្រូវការអីច្រើនទេប៉ុន្តែសម្រាប់អឺរាល់ថ្ងៃនេះវិញសម្រាប់ពេលឥឡូវហ្នឹងវិញគឺអ្នក sale ឬក៏ sale person ឬក៏ការលក់ហ្នឹងគឺត្រូវការ skill ច្រើនមែនតើដែលលើសពីពីមុនអញ្ចឹងមានន័យថា skill ដែល ក្នុងសៀវភៅគាត់បានលើកឡើងមកហ្នឹងគឺមាន6អញ្ចឹងខ្ញុំនឹងធ្វើការបកស្រាយនៅ slide បន្ទាប់អូខេអញ្ចឹងចំណុចទី1ហ្នឹងគឺនិយាយពី customer retention and delegation អាហ្នឹងគេសំដៅទៅលើយើងរក្សា customer ណាដែលជា potential customer របស់យើង ហើយយើងកុំសូវខ្វាយខ្វល់ក៏ដូចជា យើងកុំសូវចាប់អារម្មណ៍ពេកទៅលើគេថា customer ដែលគាត់ មែនជា potential customer យើងអញ្ចឹងដែលគេអាចនិយាយបានថា80 20 rule អញ្ចឹងមានន័យថាយើងបាច់ focus ទៅលើ80%នៃអតិថិជនរបស់យើងដែរយើងគិតថាមិនជា potential ទេអញ្ចឹងមានថាយើងគួរតែចំណាយពេលយើងត្រូវតែគួរតែចំណាយគេថា resources ដោយសារតែយើងទៅជួប customer អីផ្សេងផ្សេងយើងប្រកាសត្រូវគេមានការចំណាយផ្ដល់ជា sample ចំណាយពេលវេលាចំណាយធនធានមនុស្សអីផ្សេងផ្សេងដើម្បីទៅគេថា ព្យាយាមនៅមួយគាត់អញ្ចឹងអឺយើងគួរតែ focus ទៅលើ20 20%ទៀតបានហើយដែរជាអាចនឹងជា potential customer របស់យើងហើយចំណុចមួយទៀតហ្នឹងគឺនិយាយពី database ហើយជាមួយនឹង knowledge management មានន័យថាគឺជាការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតការប្រើប្រាស់ technology ផ្សេងផ្សេងដូចជា device ដូចជាទូរស័ព្ទឬក៏ laptop អីផ្សេងផ្សេងហ្នឹងអឺ ដើម្បី work effectively ដោយសារតែការពីមុន គឺ sales person គាត់ពិបាក note ទុកឬក៏ search ពី competitor ឬក៏កាត់ទុកនៅព័ត៌មានរបស់ customer របស់គាត់ឬក៏ potential customer របស់គាត់ណាដោយសារតែគាត់ត្រូវកត់ទុកដាក់លើกระดาษអីចឹងណាប៉ុន្តែឥឡូវវិញគឺយើងអាចកត់ទុកនៅក្នុង laptop យើងអាចមានជា file Excel អីផ្សេងផ្សេងយើងកត់ទុកចឹងទៅយើងនៅពេលដែលយើងត្រូវការហៅយើងគ្រាន់តែ search ទៅវា load មកហើយវាអាច filter អីផ្សេងផ្សេងបានចឹងទៅហើយចំណែកចំណុចមួយទៀតវិញនោះគឺនិយាយពី customer relationship management អញ្ចឹងយើងត្រូវគាត់អាចត្រូវមាន skill ក្នុងការ focus ទៅលើ ពាក្យ relationship បែប long term មិនត្រឹមតែលក់ម្ដងហើយគាត់និយាយដោយសារតែ customer នៅពេលដែលយើងបាន build customer ឬក៏ធ្វើឲ្យគាត់ loyal ជាមួយនឹង company ឬក៏ product របស់យើងអញ្ចឹងថ្ងៃក្រោយគាត់អាចនឹងត្រឡប់មកវិញហើយនៅពេលដែលយើងមាន relationship ល្អប្រកាសជាគាត់និយាយកាថា word of mouth ណាអញ្ចឹងគាត់អាចផ្សព្វផ្សាយឲ្យយើងបានដោយ free អញ្ចឹងទៅដោយសារតែការនិយាយតតគ្នាវា effective ហើយ បើសិនជាយើងគ្រាន់តែ focus ទៅលើការលក់តែម្ដងទេវាអត់គេថាអត់ sustainable ទេជាងវាគ្រាន់តែជា short term ហើយចំណែកចំណុចមួយទៀតវិញគឺនិយាយពី marketing ដល់ product អញ្ចឹងកន្លែងចំណុចហ្នឹងវិញគឺគេ focus ទៅលើសមត្ថភាព នៅក្នុងការធ្វើ marketing អីផ្សេងផ្សេងដូចជា product development market development market segmentation and យើង support ទៅលើអីផ្សេងផ្សេងទៀតអញ្ចឹងមិនត្រឹមតែគ្រាន់តែលក់មួយមុខទេគឺគាត់ត្រូវតែមានចំណេះដឹងទៅលើការ marketing ទៅលើគេថា personal branding អីផ្សេងផ្សេងជាដើមហើយចំណែកចំណុចមួយទៀតវិញហ្នឹងគឺនិយាយពី problem solving ហើយនិង system selling អញ្ចឹងមានន័យថាចំណែកចំណុចនឹងវិញគឺពួកគាត់ត្រូវមានសមត្ថភាពនៅក្នុងការ consult ជាមួយនឹង customer ដើម្បី identify problem របស់ពួកគាត់យើងត្រូវមើលតើគាត់ត្រូវការអីហើយជាមួយនឹងយើង implement គេហៅថាយើងធ្វើឲ្យគាត់ស្វែងរកដំណោះស្រាយគាត់ដែលវា effective មានថាយើងត្រូវ implement effective solution អីផ្សេងៗដើម្បីជា ការចង់បាននឹងគឺជា expectation របស់អឺ consumer ហើយចំណែកចំណុចចុងក្រោយវិញគឺនិយាយពី adding value ហើយជាមួយនឹង satisfy needs អញ្ចឹងអាហ្នឹងមានន័យថាគឺ stimulate need recognition អញ្ចឹងមានន័យថា product ផ្សេងផ្សេងកាលណាដែលគាត់ចេញថ្មីមកពេលខ្លះគាត់ដឹងថាមានរបស់ដែលល្អជាងរបស់ដែលគាត់ប្រើរាល់ថ្ងៃឯងឧទាហរណ៍ថាពីមុនគាត់ធ្លាប់ប្រើតែទូរស័ព្ទមួយដែលបានធ្វើតែទេហើយនឹងផ្ញើ message ហើយនឹង លេងអីតិចតួចទេប៉ុន្តែអឺស្រាប់ពេលក្រោយៗមកវិញយើងអាចនឹងបង្កើតទូរស័ព្ទប្រភេទមួយដូចជាឥឡូវ smartphone អញ្ចឹងណាអញ្ចឹងអ្នកខ្លះគាត់នៅតែអត់ដឹងថាឥឡូវយើងមាន smartphone ឬក៏អាចនឹងមានរបស់ណាដែលល្អជាងមុនអញ្ចឹងអឺគេថា task របស់ sale ហ្នឹងគឺគាត់ត្រូវ stimulate need មានថាធ្វើឲ្យអតិថិជនហ្នឹងមានចំណង់ថាចង់ត្រូវការហ្នឹងចង់បានអាហ្នឹងហើយនឹងដឹងថារបស់ហ្នឹងគឺមាន ដើម្បីបើសិនជាគាត់ត្រូវការ គឺគាត់អាចទិញវាយកទៅប្រើប្រាស់បានអូខេអូខេអញ្ចឹងសម្រាប់ជំនាញនេះវិញគឺយើងនិយាយពី success factor for professional sales people អញ្ចឹងតាមការស្រាវជ្រាវនឹងការរកឃើញរបស់ Marshall, Goebel ហើយនិង Concrive ហ្នឹងនៅឆ្នាំ2003ហ្នឹងគឺពួកគាត់បាន ធ្វើ research study មួយដែលតាក់ទងជាមួយនឹងការសួរទៅលើ sales manager ដើម្បីឲ្យ sales manager ហ្នឹងគាត់ ប្រាប់ហើយនឹង identify នៅ skill ហើយនឹង knowledge ផ្សេងៗដែលធ្វើឲ្យ sales person ហ្នឹងគឺគាត់ជោគជ័យក្នុងការលក់អញ្ចឹងគាត់បានស្វែងរកឃើញនៅ10 success factor នៅក្នុងការលក់អញ្ចឹងចាប់ផ្ដើមពីទី1គឺការស្ដាប់ការស្ដាប់ហ្នឹងពិតជាសំខាន់មែនទែនដោយសារតែយើងត្រូវតែដឹងថាតើអ្វីជាការចង់បានអ្វីជាការ concern អ្វីជាអឺជារបស់ដែលអតិជនចង់បាន ចឹងកាលណាដែលយើងបានស្ដាប់ដឹងច្បាស់ថាអ្វីដែលអតិជនចង់បានអញ្ចឹងយើងអាចផ្ដល់នៅអ្វីដែលអាចនឹងជួយអតិជនឬក៏អាចផ្ដល់ជា solution ទៅដល់អតិជនរបស់យើងហើយទី2គឺ follow up skill ដោយសារតែការលក់មិនប្រកាសថាយើងជោគជ័យនៅក្នុងការទៅជួបគាត់ដំបូងឬក៏ការលក់ឲ្យគាត់ដំបូងទេអញ្ចឹងនៅពេលដែលយើង follow up យើងប្រកាសជាធ្វើឲ្យពួកគាត់តែងតែនឹកឃើញយើងទោះបីជាអឺចៅថាគាត់អត់ទិញយើងឥឡូវក៏ដោយប៉ុន្តែនៅថ្ងៃក្រោយគាត់ប្រកាសជា ត្រូវការរបស់នឹងឬក៏អាចនឹងត្រូវការរបស់នឹងអញ្ចឹងនៅពេលដែលយើងអាសា follow up យើងអាសាសួរទុកគាត់អាសាទៅ check ថាគាត់ត្រូវការនឹងនៅអឺនៅពេលដែលគាត់ត្រូវការគាត់ប្រកាសជា consider យើងមុនគេដោយសារតែយើងអាសាលោកទៅរកគាត់ឬក៏អីប៉ុន្តែការ follow up ហ្នឹងក៏មានជា skill ផ្សេងផ្សេងគ្នាដែរយើងមិនប្រកាសថាយើង follow up ទៅអឺ ពួកគាត់នឹងទិញយើងឯងព្រោះពេលខ្លះវាអាចជា image ទៅមើលទៅថាយើង annoying ឬក៏គួរឲ្យធុញទ្រាន់ក៏តែពីឆាតមកឬក៏ SMS ឬក៏ការ call ផ្សេងផ្សេងអញ្ចឹងយើងអាចធ្វើជាការ follow up ប៉ុន្តែបែបស្ថិតនៅក្នុង limitation មួយដែលវា formal ហើយនឹងវាល្អធ្វើឲ្យអត់ឲ្យធ្វើអតិជនហ្នឹងគាត់ធុញយើងអញ្ចឹងណាអញ្ចឹងចំណាយទី3វិញគឺ ability to adapt sell style from situation to situation មានន័យថាគឺជាការបាត់បែនទៅការលក់ទៅតាមកលតិសៈអីផ្សេងៗដោយសារតែមនុស្សអឺគាត់មានអត្តចរិតនិងមាន prefer ខុសៗគ្នាអញ្ចឹងមិនប្រកាសថារបៀបលក់យើងមួយអាចត្រូវជាមួយនឹងអឺអ្នកទិញទាំងអស់ទេអញ្ចឹងយើងត្រូវចេះបាត់បែនតាមកលតិសៈអីផ្សេងៗដើម្បីធ្វើឲ្យការលក់យើងបានជោគជ័យហើយទី4ហ្នឹងគឺ tenacity អាហ្នឹងសំដៅទៅលើការ focus ទៅលើ task ណាមួយយើងមានថាយើង follow up យើងផ្ដោតទៅលើចំណុចណាមួយឲ្យបានច្បាស់លាស់និងល្អហើយចំណុចទី5គឺ organizational skill មានន័យថា គឺជាសមត្ថភាពនៅក្នុង ការរៀបចំអីផ្សេងផ្សេងកុំធ្វើឲ្យអឺមានភាពញញៃអីចឹងណាដោយសារតែអតិជនយើងក៏ជាអាចនឹងមានច្រើនអញ្ចឹង organizational skill អាចធ្វើឲ្យយើងរៀបចំព័ត៌មានឬក៏ទិន្នន័យអីបានល្អហើយចំណុចចំណុចទី6វិញគឺនិយាយពី verbal communication skill អញ្ចឹងចំណុចចំណុចនឹងវិញគឺ សំដៅទៅលើអឺការនិយាយស្ដីការប្រើពាក្យការប្រើសិល្បៈនៃការនិយាយដើម្បីឲ្យតេជនហ្នឹងគាត់ចាប់អារម្មណ៍មកលើយើងហើយចំណុចចំណុចទី7វិញគឺអឺភាពប៉ិនប្រសប់ក្នុងការតាក់ទងជាមួយមនុស្សបាននៅគ្រប់ឋានៈអញ្ចឹងមានន័យថាបើសិនជាគាត់ high level ការប្រើប្រាស់ពាក្យសម្ដីយើងប្រកបជាអាចនឹងផ្លាស់ប្ដូរទៅតាមនឹងដែរយើងអាចការនិយាយស្ដីរបស់យើង មួយបែបហ្នឹងត្រូវបានគ្រប់មនុស្សលក្ខណៈទាំងអស់ទេដោយសារតែបើសិនជាគាត់រៀង lower class របៀបនិយាយយើងអាចនឹងផ្សេង middle class យើងអាចរបៀបនិយាយនឹងផ្សេងហើយនឹង high level class យើងត្រូវរៀបចំខ្លួនឲ្យបានល្អជាងធម្មតាការនិយាយស្ដីប្រកបជារៀងប្រចាំយ៉ាងជាងមុនអញ្ចឹងការនិយាយស្ដីជាមួយមនុស្សពីច្រើនស្ថានភាពតាមរកាយផ្សេងៗគឺពិតជាសំខាន់មែនទែនហើយចំណែកចំណុចទី8វិញគឺ ability ក្នុងការ overcome objection មានន័យថាបើសិនជាយើងជាអ្នកលក់ម្នាក់យើងអាចទទួលបាននៅគេហៅថាការបដិសេធឬក៏ការប្រើពាក្យអត់ល្អពី customer វាក៏ពិបាកដែរដោយសារតែការលក់គឺប្រកាសជួបការ reject ច្រើនហើយចឹងត្រូវតែធៀមខ្លួនហើយនឹងមានសមត្ថភាពក្នុងការអឺកុំសូវខ្វាយខ្វល់ពីការ reject ឬក៏ការជំទាស់ផ្សេងផ្សេងរបស់ customer ឬក៏ consumer ហើយទី9គឺនិយាយពី closing skill គឺមានថាជាការបិទការលក់អញ្ចឹងនៅពេលដែលយើងទិញអីផ្សេងផ្សេងនៅ ពេលដែលអតិជនមកទិញឬក៏មានការលក់អីផ្សេងផ្សេងសមត្ថភាពរបស់យើងក្នុងការធ្វើឲ្យគាត់ទិញគឺក៏ពិតជាសំខាន់ដែរអញ្ចឹងសម័យចំណុចទី10ជាចំណុចចុងក្រោយវិញ គឺ personal planning ហើយជាមួយ time management skill ដោយសារតែការលក់ពេលខ្លះវាអតិជនអាចនឹងមកច្រើន ហើយនឹងមានការជួបអតិជនអីច្រើនផ្សេងផ្សេងចឹងទៅអញ្ចឹងបើសិនជាយើងមានការ planning ហើយជាមួយ time management បានល្អខ្ញុំគិតថាវានឹងជួយទៅដល់ sales person ហ្នឹងគាត់អាចនឹង satisfy គេថា consumer ហើយជាមួយនឹងការធ្វើឲ្យ leave a good first impression ណា អូខេអញ្ចឹងសម្រាប់ចំណុចនេះវិញគឺនិយាយពី type of selling អញ្ចឹងដោយសារតែគេថាតចរិតក្នុងការទិញរបស់អតិជននឹងមានលក្ខណៈខុសៗគ្នាអញ្ចឹងមានន័យថាការលក់ឬក៏របៀបនៃការ sell ហ្នឹងក៏មានលក្ខណៈខុសៗគ្នាដែរអញ្ចឹងគឺការលក់ឬក៏ selling job ហ្នឹងគឺមាន3គឺក្នុងនោះមាន order taker order taker ហ្នឹងគឺសំដៅទៅលើការលក់តែឲ្យ customer ដែលគាត់មកទិញខ្លួនឯងមកទិញហើយចឹងមានថាដូចជាការគាត់ ចូលមកដើម្បីទិញអីផ្សេងផ្សេងមានថាគាត់មានចំណងចង់ទិញហើយអញ្ចឹង order taker ហ្នឹងគាត់គ្រាន់តែធ្វើអ្វីដែលអតិថិជនហ្នឹងគឺចង់បានហើយហើយអញ្ចឹងនិយាយសួរស្ដាប់ទៅគឺគ្រាន់តែជាអ្នកកាត់លុយគ្រាន់តែជាអ្នកដែលផ្ដល់ product ទៅឲ្យគាត់ទេហើយសម្រាប់ទី2វិញគឺ order creator អញ្ចឹងមានថាគាត់មិនធ្វើឲ្យមានការលក់ផ្ទាល់ឬក៏ការទិញដោយផ្ទាល់ទេអញ្ចឹងមានថាគាត់អាចណែនាំទៅលើណាម្នាក់ហើយឲ្យម្នាក់ហ្នឹងគឺគាត់ ផ្សព្វផ្សាយឬក៏ណែនាំពីលទ្ធផលហ្នឹងទៅឲ្យអ្នកផ្សេងដែលគាត់ត្រូវការអញ្ចឹងចំណុចមួយទៀតវិញគឺនិយាយពី order getter ជាមានថាគឺពួកគាត់ជាប្រភេទអ្នកលក់ដែលធ្វើឲ្យមាន ការទិញទិញហ្មងមានថាការជោគជ័យនៃការទិញដូចថាជាអ្នក sell ដែលទៅលក់ទៅជួបផ្ទាល់ជាមួយអតិថិជនហើយគឺចង់ឲ្យមានការទិញហ្មងអូខេអញ្ចឹងសម្រាប់ចំណុចនោះគឺខ្ញុំនិយាយតែពី order taker ទេអញ្ចឹងប្រភេទ order taker ហ្នឹងគឺចែកចេញជា3ទៀតអញ្ចឹងក្នុងហ្នឹងមាន inside order taker អញ្ចឹង task របស់គាត់ហ្នឹងគឺគ្រាន់តែជាការទៅលើការគិតលុយឯងគឺទៅលើ transactional ជំនាញថាគាត់ handle ជាមួយ payment អីផ្សេងផ្សេងគាត់យកលុយពីអតិថិជនហើយជាមួយនឹងការផ្ដល់ product ទៅឲ្យអតិថិជនទេហើយចំណែកទី2ហ្នឹងគឺ delivery sale person ចឹងមានថា task របស់គាត់ហ្នឹងគឺ focus ទៅលើការ deliver របស់ហ្នឹងទៅឲ្យអឺអតិថិជនដូចជា delivery delivery man អីចឹងណាគាត់ដឹកមកហូបដឹករបស់អីផ្សេងផ្សេងទៅឲ្យអតិថិជនហ្នឹងចឹងមានថាអតិថិជនហ្នឹងគាត់ commit ហើយគាត់ទិញហើយអីចឹងគាត់តែអ្នកហ្នឹងគាត់តែដឹកទៅឲ្យឬក៏ផ្ដល់របស់ទៅឲ្យទេហើយចំណែកមួយទៀតគឺ outside order taker អញ្ចឹង task របស់គាត់គឺគាត់តែ ទៅជួបជាមួយ customer នៅពេលដែល customer ហ្នឹងគាត់ដូចថាហៅទៅឲ្យទៅដើម្បីបកស្រាយអញ្ចឹងណាជំនឿថាគាត់តាក់ទងផ្ទាល់ជាមួយនឹង customer នឹងហើយអញ្ចឹងមិនមែនជាអីដែលគាត់ទៅរក customer ទេគឺ customer អ្នកហៅគាត់ទៅអូខេអញ្ចឹងចំណាយចំណុចបន្ទាប់ទៀតហ្នឹងគឺនឹងនិយាយបន្តទៀតពី idea នឹងនិយាយពីព័ត៌មានឲ្យកាន់តែច្បាស់ពីពី page ទៀត អញ្ចឹងសូមឲ្យចំណុចបន្ទាប់ទៅឲ្យមតីហើយចំណុចរបស់ខ្ញុំគឺនិយាយពី the selling function um, type of selling ដែរអញ្ចឹង selling function ហ្នឹងគឺវាចែកចេញជា3គឺ order takers order creators និង order getters ដែល order takers ហ្នឹងគឺ um, វិញហងគាត់បានរៀបរាប់ហើយហើយ អញ្ចឹងចំណុចខ្ញុំនិយាយ order creators និង order getters order getter វាមានចំណុចពិសេសចំណុចសំខាន់មួយគឺ missionary sales people ដែលខ្ញុំនឹងរៀបរាប់ឲ្យច្បាស់នៅស្លាយបន្ទាប់ទៀតហើយ order getter វាចែកចែងពី frontline sales people និង sales support sales people ហើយ frontline ហ្នឹងចែកចែកជា3ទៀត new business sales people organizational sales people consumer sales people ហើយ sales support sales people ហ្នឹងគឺមាន technical support sales people និង merchandisers អញ្ចឹងចូលដល់ slide បន្ទាប់ សម្រាប់ order creators ហ្នឹងគឺជាអ្នកដែលបង្កើតឲ្យមានការកំងគឺពេលដែលភ្ញៀវកំងទៅគឺ creator ហ្នឹងគឺជាអ្នកទទួលហើយបានបោះទៅ sell people ដើម្បីរៀបចំអីវ៉ាន់ហើយ missionary sample ហ្នឹងគឺជាអឺនិយាយថាផ្នែកសំខាន់មួយរបស់ order creator ហើយ មិនមែនតែធំជាអ្នកលក់ធម្មតាទេប៉ុន្តែក៏អាចមានទូរទស្សន៍ក្នុងការបញ្ចុះបញ្ចូលឬក៏រៀបរាប់ពីផលិតផលទាំងអស់ហ្នឹងដើម្បីទៅជួយយើងពេញចិត្តនៅក្នុងការជឿផងដែរឧទាហរណ៍ជាក់ស្ដែងដូចជាការលក់ផលិតផលគ្រឿងសម្អាងតើភ្ញៀវចង់បានប្រភេទណាដូចជា មានផ្នែកផ្សេងៗនៅក្នុង cosmetic នឹងអញ្ចឹងពេលដែលទទួលបានការកម្មង់ order creator ហ្នឹងគឺគាត់តម្លាក់ទៅដល់ sales people ដើម្បី sales person ដើម្បី អឺរៀបចំអីវ៉ាន់ទាំងអស់ហ្នឹងទៅដល់ consumer ដែលបានទិញពីយើងអញ្ចឹងគឺ sell people ហ្នឹង គឺជាដៃគូរបស់ creator ហ្នឹងឯងចំណែកឯ order getters វិញគឺជាអ្នកទទួលភ្ញៀវដែលផ្ទាល់នៅក្នុងការលក់ហើយពួកគេហ្នឹងក៏ត្រូវតែ persuade customer ដើម្បីទិញដោយផ្ទាល់ដែរហា persuade customer to make a direct purchase អឺហើយក៏វាមានរបៀបផ្សេងៗដែរនៅក្នុងការលក់ហ្នឹងហើយប៉ុន្តែ ការលក់នឹងវា challenge បន្តិចអឺអ្នកលក់នឹងត្រូវតែមានសមត្ថភាពហើយមានអឺការអឺបើថាគាត់ត្រូវចេះជួបជួបបែបម៉េចគាត់ត្រូវចេះនិយាយស្ដីរៀបរាប់ពីផលិតផលឬក៏អឺចរចាយ៉ាងម៉េចឲ្យត្រូវរើគ្នាជាមួយអតិថិជនដើម្បីឲ្យមានការទុកចិត្តនៅលើប្រាក់ការប្រើប្រាស់ផលិតផលរបស់យើងអញ្ចឹងហើយក្នុងគោលបំណងហ្នឹងគឺការបង្កើនការលក់និងបង្កើនការបង្កើនប្រាក់ចំណូលទៅដល់ក្រុមហ៊ុនផងដែរ ចំណុចនេះដែរគឺនិយាយអំពី technical support sales people នេះគឺជា technique ក្នុងជំនួយការនៅក្នុងការលក់ដល់អ្នកលក់ដើម្បីបង្កើតឲ្យមានការអឺលក់ច្រើននិងកំណត់ទេជឿនផងដែរវាគឺជា support របស់ sales person នឹងដែលយើងត្រូវយល់ដឹងអំពី product និងតម្លៃឬក៏មុខងារផ្សេងៗរបស់អឺ people ទាំងអស់នោះហើយ merchandiser ហ្នឹងគឺជាអ្នកផ្ដល់អ្នក offer ឬក៏ provide ទៅដល់អ្នកលក់បន្តដែល សម្រាប់កាឡូរីក៏ដូចជាលក់ដុំផងដែរប៉ុន្តែដែលអឺ merchandiser ដែលខ្ញុំយល់ដឹងដែលខ្ញុំយល់ដឹងហ្នឹងគឺគឺជាអ្នកលក់អឺដែលផ្ដល់ហ្នឹងប៉ុន្តែគាត់ត្រូវជាអ្នករៀបចំដែររៀបចំថាដាក់កន្លែងណា និយាយទៅ process នៅក្នុងការលក់នៅក្នុងការរៀបចំទាំងអស់ហ្នឹងគឺ merchandiser ហ្នឹងគឺគាត់ជាអ្នករៀបចំផ្ទាល់តែម្ដងដូចជាដឹងអំពីចំនួនបរិមាណ stock បែបណានិងបង្កើតឲ្យមាន promotion បែបណាគឺគាត់ជាអ្នក offer យើងគ្រប់យ៉ាងអញ្ចឹងសម្រាប់ B2B និង B2C marketing and selling ផងដែរសម្រាប់ វាមានពីរដែរគឺ market និង sell people ដូចគ្នាដែលវាមានភាពខុសគ្នារវាងទីផ្សារនិងការដាក់លក់ដោយផ្ទាល់ហ្នឹងគឺវាអាស្រ័យទៅលើអតិថិជនដែលយើងបានកំណត់គឺថាអតិថិជនគោលដៅរបស់យើងហ្នឹងគឺបែបមិនដែរអញ្ចឹងវាមានកត្តាពីរដែរនៅក្នុង consumer customer group ឬក៏ទីផ្សារហ្នឹងឬក៏ ក្រុមរបស់អតិថិជនឬក៏ផ្នែកទីផ្សារណាមួយចឹងទៅដែលបែងចែកជាពីរដែរគឺ business client ក៏ដូចជា consumer គឺជាអ្នកប្រើប្រាស់តែផ្ទាល់ដែល business client ហ្នឹងគឺអឺគេហៅការទិញដុំឬក៏ទិញតែផ្ទាល់ដែលមានផលចំណេញខ្លះនិងអត់មានចំណេញសោះដោយសារតែការដាក់លក់ហ្នឹងគឺដាក់លក់អឺ បើថាយកច្រើនគឺយើងអាចនឹងមានផលចំណេញតិចតួចហើយបើថាយកតិចយើងអត់សូវចំណេញសោះប៉ុន្តែលក់ឲ្យអង្គភាពណាមួយណាមួយគឺផ្ដាច់ផ្ដាច់មុខតែម្ដងហើយជាមួយនឹងការប្រើប្រាស់ដែលផ្ទាល់ គឺបុគ្គលភាពនឹងតែម្ដងចំណុចនេះដែរគឺនិយមពី B2C markets B2C market ហ្នឹងគឺជាទីផ្សាររបស់អ្នកដែលប្រើប្រាស់ដែលវាមានលក្ខណៈប្លែកដល់ថាអឺ អតិថិជនដែលបានជាផលិតផលឬក៏សេវាកម្មទាំងអស់នោះគឺគេប្រើប្រាស់សម្រាប់ខ្លួនឯងឬក៏គ្រួសារសម្រាប់គ្រួសារគេទាំងមូលហើយវាមានប្រភេទវាមានប្រភេទផ្សេងគ្នានៅក្នុងទីផ្សារលើប្រភេទផលិតផលឬការទិញរបស់អតិថិជនផងដែរដែលប្រភេទទាំងអស់ហ្នឹងគឺវាមាន3ចំ3ប្រភេទគឺ fast moving consumer goods ហ្នឹងដែលហៅកាត់ថា FMCG ហ្នឹងគឺជាទីផ្សារដែលអតិថិជនទិញផលិតផលនៅក្នុងតម្លៃទាប ហើយទំនិញទាំងអស់នោះគឺត្រូវបានទិញជាញឹកញាប់ដែលប្រើប្រាស់អឺដែលប្រើប្រាស់ងាយនឹងឆាប់អស់ផងដែរអឺហើយវានឹងឆាប់បោះចោលទៀតដូចជា toothpaste ឬក៏ grocery products ឬក៏ cosmetic ជាដើម ហើយអ្នកទិញហ្នឹងគឺចំណាយពេលតិចនៅក្នុងការជ្រើសរើសផលិតផលហ្នឹងហើយមិនសូវស្វែងយល់ព័ត៌មានទាំងថាគាត់មានពេលមួយចំនួនតូចនៅក្នុង ការស្វែងយល់ព័ត៌មាន ពីផលិតផលទាំងអស់នោះហើយអឺ សម្រាប់ចំណុចទី2គឺ semi durable consumer goods ហ្នឹងគឺនិយាយអំពីផលិតផលដែលប្រើប្រាស់ហ្នឹងវាមិនយូរពេកក៏មិនឆាប់ពេកនៅសមពេលល្មមគឺផលិតផលដែលប្រើប្រាស់ល្មមសមស្របនៅដែលនៅពេលដែលយើងផ្លាស់ប្ដូរវាម្ដងម្កាលដូចជាសម្លៀកបំពាក់ស្បែកជើងឬក៏ជា furniture តិចតួចដាក់នៅក្នុងផ្ទះអញ្ចឹងណាដែលវាមានការទិញហ្នឹង តិចជាង FMCG ហើយវាអាចប្រើប្រាស់បានយូរជាង product team FMCG ផងដែរហើយអតិថិជនក៏បានប្រើប្រាស់អឺប្រាស់ប្រាស់ពេលវេលានៅក្នុងការ ស្វែងយល់ពីព័ត៌មានអំពី product ទាំងអស់នោះហើយសម្រាប់ product ទី3គឺ durable consumer goods វាគឺជាអឺតំណែងប្រើប្រាស់ យូរអង្វែងដូចជាទូទឹកកកឡានឬក៏កុំព្យូទ័រអញ្ចឹងគឺអតិថិជនគឺគាត់បានអឺប្រើរយៈពេលយូរនៅក្នុងការស្វែងយល់និងការទិញចំណេញនោះព្រោះថាស្វែងយល់ព័ត៌មានឲ្យច្រើនដើម្បីតកតងទៅនឹងព័ត៌មាននឹងដែរព្រោះដោយសារតែវាប្រើរយៈពេលយូរអញ្ចឹងវាថារបស់ប្រើយូរវាអត់ខូចអីអញ្ចឹងណាវាខូចតែខូចយូរតិចតួចអញ្ចឹងទៅក៏គេ ចំណាយពេលមើលវាហ្នឹងគឺរៀង take time ដែរមុននឹងការសម្រេចចិត្តអញ្ចឹងហើយដោយសារអីវាជាជំនួយនៅក្នុងការជួយឲ្យយើងហ្នឹងទិញ product ដែលត្រឹមត្រូវមួយហើយចឹងខ្ញុំសុំតមិញ B2C ឥឡូវនេះគឺ B2B B2B ហ្នឹងគឺគេត្រូវបានកំណត់លក្ខណៈវាដោយថាគឺទិញនឹងនៅក្នុងចំនួនធំហើយទិញ ជាញឹកញយទិញលក្ខណៈទិញធំហ្នឹងវាមិនគឺថាទិញចំនួនដែលគេថាទិញចំនួនធំចំនួនច្រើនទិញនៅក្នុងចំនួនច្រើនហើយគឺទិញជាញឹកញាប់ហើយភាគច្រើនហ្នឹងក្នុងគោលបំណងដាក់លក់បន្តឬក៏ចែកចាយទៅអង្គការឬក៏អង្គភាពផ្សេងផ្សេងអញ្ចឹងហើយគេដាក់លក់ហ្នឹងគឺដោយដោយអ្នកប្រើប្រាស់ជំនាញហើយនិងអ្នកទិញជំនាញផងដែរអ្នកប្រើប្រាស់ជំនាញហ្នឹងមក អ្នកប្រើប្រាស់ជំនាញហ្នឹងគឺចង់ផ្ដោតទៅលើអ្នកដែលប្រើប្រាស់ផលិតផលនោះអឺត្រឹមត្រូវហើយអឺយល់ដឹងច្បាស់អំពីផលិតផលនោះអ្នកទិញជំនាញហ្នឹងមិនអ្នកទិញជំនាញហ្នឹងគឺការអឺការបញ្ជាទិញនៅក្នុងតម្លៃសមស្របមួយអឺចំនួនច្រើនហើយនៅពេលដែលលក់វិញហ្នឹងគឺវាបាន profit ច្រើនហើយតម្លៃនឹងសមរម្យជាធម្មតាដែលគេអាច afford បានជាទូទៅអញ្ចឹងណាអញ្ចឹងទៅគេថាអ្នកទិញជំនាញគឺថាជំនាញនៅក្នុងការទិញនៅក្នុងតម្លៃដែលសមរម្យមួយអញ្ចឹងណា ហើយតម្រូវការនៅក្នុងទីផ្សារ B2B ហ្នឹងអឺគឺគេជាធម្មតាហ្នឹងគឺគេផ្ដោតវាទៅតាមតំបន់នីមួយនីមួយឬក៏ថាតាមភូមិសាស្ត្រអញ្ចឹងណាហើយអ្នកទីផ្សារអតិថិជនហ្នឹងជាទូទៅគឺគេចរចាគ្នាអំពីតម្លៃផ្សេងផ្សេងរវាងគ្នាគ្នាពីផលិតផលណាមួយអញ្ចឹងទៅហើយដែលអឺការធ្វើទីផ្សារហ្នឹងនិងការដាក់លក់នៅក្នុងទីផ្សារហ្នឹងគឺខុសគ្នាពី B to C ទៀតដោយសារ ដូចខ្ញុំមកនិយាយមុនហ្នឹងអញ្ចឹងគឺខាងអ្នកទិញហ្នឹងពីច្រើនគឺគាត់តវ៉ារឿងតម្លៃអញ្ចឹងតម្លៃប៉ុណ្ណាអឺផលិតផលហ្នឹងចំនួនប៉ុណ្ណាអញ្ចឹងគឺគេ set តាមហ្នឹងហើយអញ្ចឹងការដឹកជញ្ជូននិងសេវាកម្មវាមានសារៈសំខាន់មែនតើនៅក្នុងអឺ business sector នឹងផងដែរអញ្ចឹងអ្នកលក់នោះគឺគាត់មានជំនាញនៅក្នុងការ negotiate ជាមួយនឹង consumer ឬក៏ customer ហ្នឹងហើយគាត់នឹងឲ្យយល់ដឹងអំពីថា ការដាក់លក់ការដាក់លក់ហើយនឹងការបញ្ជាទិញនឹងការលក់មិនដែលលក់បន្តហ្នឹងគឺអឺកំណត់នៅក្នុងរយៈពេលណាមួយដែលសំស្របថាផលិតផលនឹងគួរអស់ប៉ុណ្ណាប៉ុណ្ណាអញ្ចឹងគឺគេ set គោលដៅនៅក្នុងការលក់អញ្ចឹងណាអញ្ចឹងទៅប្រភេទហើយចូលដល់ចំណុចប្រភេទដែលវាផ្សេងគ្នាហ្នឹងគឺ B2C ហ្នឹងវាមានប្រភេទទីផ្សារផ្សេងៗគ្នាដែរវាមាន3គឺ market for supply and consumable ហ្នឹងគឺទីផ្សារសម្រាប់ការផ្គត់ផ្គង់និងការប្រើប្រាស់ ហើយ market mark capital equipment ហ្នឹងគឺទីផ្សារសម្រាប់ឧបករណ៍មូលធន ហើយទី3គឺ market for business services ហ្នឹងគឺទីផ្សារសេវាកម្មអាជីវកម្ម ចំណុចនេះដែរគឺនិយាយអំពី selling as a career គឺការលក់ជាអាជីពអញ្ចឹងការលក់នោះគឺមាន3កម្រិតមាន order taking order making និង order generating ហើយលើពីនេះដែរគឺគេបានទទួលស្គាល់ថានៅក្នុងស្ថានភាពអាជីវកម្មជាទូទៅហ្នឹងភាគច្រើនអ្នកដែលទទួលបានចំណូលច្រើនហ្នឹងគឺជាយុវវ័យជាប្រភេទមនុស្សដែលមានអាយុក្មេងវ័យណាគឺគាត់បានគាត់បានការលក់ការឡើងនិងសមត្ថភាពខ្ពស់នៅក្នុងការលក់ដើម្បីទទួលបានចំណូលខ្ពស់ហើយខាងក្រោម4ចំណុចខាងក្រោម ខាងក្រោមមួយចំណុចនេះគឺជាអឺ key មួយចំនួន ដែលមានសារៈសំខាន់នៅក្នុង business ទូទៅគឺដែលត្រូវអ្នកលក់អឺត្រូវតែអនុវត្តទីមួយគឺ empathy and an interest in people គឺការយកចិត្តនិងចំណាប់អារម្មណ៍របស់មនុស្ស វាគឺជាជំនាញមួយដែលជួយយើងក្នុងការកំណត់អត្តសញ្ញាណរបស់មនុស្សដែលនឹងជានឹងស្វែងយល់ពីតម្រូវការនិងបញ្ហារបស់អតិថិជនឲ្យបានត្រឹមត្រូវផងដែរទី2គឺ ability to communicate គឺសមត្ថភាពក្នុងការប្រស្រ័យទាក់ទងគឺយើងឲ្យយល់ដឹងអំពីការនិយាយស្ដីទៅកាន់អតិថិជន ការស្ដាប់និងការយល់ដឹងរបស់យើងនឹងគឺសំស្របទៅតាមលក្ខណៈមួយដែលភ្ញៀវគាត់បកស្រាយមកយើងឬក៏សួរចោតមកយើងអញ្ចឹងយើងត្រូវថាឆ្លើយរបៀបមួយទៅគាត់វិញ តែដោយដោយមានក្រមសីលធម៌ទីបំផុតរីឯចំណុចទី3គឺ determination គឺគឺការបដិញ្ញា ចិត្តហើយចំណុចទី4គឺ self discipline និង resilience គឺនិយាយអំពី self discipline ហ្នឹងគឺការមានវិន័យដល់ខ្លួនឯងហើយប្រកាន់ជាប់នៅភាពអត់ធ្មត់ផងដែររីឯ slide នេះដែរនិយាយអំពី image of selling ចំណុចទី1ក្នុងនោះគឺ selling is not a worthwhile career ចឹងវាគឺជាទស្សនៈមួយដែលមនុស្សភាគច្រើនប្រកាន់ខ្ជាប់ហើយដែលវាជាបញ្ហាមួយដែលធ្វើដែលត្រូវបានលើកឡើងហើយវាធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍យុវវ័យនៅក្នុងការជ្រើសរើសអាជីពរបស់ខ្លួន ហើយពេលខ្លះវាអាចធ្វើឲ្យបង្អាក់ឬក៏រារែកនៅក្នុងការសម្រេចចិត្តជ្រើសរើសបង្កើតអាជីវកម្មណាមួយរបស់ពួកគេចំណុចទី2 good products will sell themselves and the selling process add an accessory to cost ជាងទស្សនៈនេះត្រូវបានសន្មតថាប៉ះសិនបើអ្នកផលិតផលិតផលណាដែលមានគុណភាពខ្ពស់នោះអ្នកនឹងមានអ្នកទិញជានិច្ចដូចចង់ប្រាប់ថាពីដំបូងផលិតផលហ្នឹងមានគេទិញដោយសារការផ្សព្វផ្សាយរបស់យើង គឺធ្វើឲ្យមានគេទិញច្រើន ការដឹងពីផលិតផលហ្នឹងពីអតិថិជនរបស់យើង មុនមុនមកធ្វើឲ្យការណែនាំនឹងវាចេះតែការឡើងការឡើងទៅហើយការលក់យើងនឹងក៏ចេះតែការដូចគ្នាហើយចំណុចទី3គឺ um, there is something immoral about selling and one should be suspicious about those who earn their living from this activity អញ្ចឹងគឺជាការលក់នៅក្នុងអាជីវកម្មហ្នឹងវាគឺជារឿងសំខាន់មួយដែរប៉ុន្តែ ពេលខ្លះការលក់ហ្នឹងដែលវាធ្វើឲ្យប៉ះពាល់ទៅដល់អ្នកទិញវិញហេតុតែចង់លក់ដាច់ហេតុតែចង់ឲ្យមានភ្ញៀវទិញហេតុតែចង់ឲ្យមានការកានលក់នៅក្នុងមួយថ្ងៃពីមួយថ្ងៃអញ្ចឹងអឺវាធ្វើឲ្យវាមាន ភាពមិនប្រក្រតីនៅពេលដែលអ្នក ទិញហ្នឹងគេអត់ចង់ទិញយើងទេប៉ុន្តែដោយសារយើង pressure ទៅគេពេកគេទិញប៉ុន្តែដោយដោយវាហ្នឹងមិនចាំបាច់នៅក្នុងការទិញទេអញ្ចឹងហើយយើងទទួលបានភ្ញៀវនៅពេលនេះមែនប៉ុន្តែវាអាចនឹងបាត់បង់ភ្ញៀវនៅពេលដែលគេទិញទិញផលិតផលនោះហើយអញ្ចឹងទេអឺសម្រាប់ការលក់ដើម្បីជៀសវាង កត្តាទាំងអស់នោះកើតមានឡើងដើម្បីជៀសវាងបញ្ហាទាំងអស់នោះកុំឲ្យកើតមានឡើង គឺយើងមាន concept ចំនួន3ដើម្បីអភិវឌ្ឍទូនីតិរបស់អ្នកលក់ហ្នឹងឬក៏អ្នកទីផ្សារហ្នឹងឲ្យប្រសើរជាងមុនហើយការលក់នេះដែរអឺវាមិនហល់នឹងការលក់ធម្មតាទេប៉ុន្តែយើងត្រូវចេះដឹងពីរបៀបរបបនៅក្នុងការនិយាយស្ដីនិងការរៀបចំខ្លួនហើយធ្វើម៉េចឲ្យគេមើលមកហ្នឹងមានទំនុកចិត្តហ្មងណាមានទំនុកចិត្តដោយក្នុងការជាវហើយទំនុកចិត្តក្នុងការនិយាយស្ដីរបស់យើងទៅប្រាប់ ពីផលផលនឹងអញ្ចឹងយើងត្រូវតែរៀបអេរីយ៉ាបត់មិនឲ្យសមស្របទៅនឹងអឺកតិសៈឬក៏បែបផែននៅក្នុងការលក់របស់យើងនឹងរីឯចំណុចបន្ទាប់ហ្នឹងគឺ selling is a worthwhile career អានេះគឺជាមួយផ្នែកផ្សេងទៀតអញ្ចឹងការលក់នេះដែរដើម្បីឲ្យថាវាមានការអភិវឌ្ឍនៅក្នុង អវត្តទូនទីរបស់យើងដែលជាអ្នកលក់ហ្នឹងឲ្យវាកាន់តែមានភាពប្រសើរឡើងហ្នឹងវាមិនតែគ្រាន់តែជាលក់ធម្មតាយើងមិនតែលក់លក់ product ឲ្យមានព្រោះគេមកទិញលក់ឲ្យគេព្រាមយើងត្រូវភាពរាប់អឺពីផលិតផលរបស់យើងទៅគេដែរអញ្ចឹងដែលយើងចូលរួមជាក់ស្ដែងជាមួយនឹងភ្ញៀវដូចថាយើងត្រូវបកស្រាយពីផលិតផលហ្នឹងយ៉ាងម៉េចចំណុចសំខាន់របស់វានឹងយ៉ាងម៉េចប្រើប្រាស់ទៅយ៉ាងម៉េចផលល្អផលអាក្រក់ ប៉ុន្តែយើងប្រាប់ផលល្អទៅដើម្បីជាចំណុចល្អរបស់យើងដែរយើងប្រាប់ល្អដើម្បីឲ្យគេទិញតើចឹងយើងប្រាប់ទៅហើយអ្វីដែលសំខាន់ហ្នឹងគឺយើងត្រូវរៀបជា schedule នៅឬក៏វាជា structure មួយជា content មួយដែលធ្វើម៉េចដើម្បីថាការនិយាយស្ដីយើងហ្នឹងវាមានតាមដំណាក់កាលដំណាក់កាលថាវាទៅការនិយាយស្ដីរបស់យើងគឺមានរបៀបរបបហ្មងចំណុចទី3គឺ good product do not sell themselves អញ្ចឹងដូចមុនគេដាក់ថា go product sell themselves ឥឡូវនេះ do not អញ្ចឹងវាមិនវិញអញ្ចឹងផលិតផលល្អហ្នឹងវាមិនលក់ខ្លួនឯងទេគឺត្រូវការអ្នកប្រម៉ូទដូចគ្នាដើម្បីលក់ដាច់អញ្ចឹងដូចមុនហ្នឹងខ្ញុំនិយាយថាតតែយើងប្រម៉ូទពីដំបូងហើយលក់ដាច់ជាបន្តបន្ទាប់អាហ្នឹងគឺអញ្ចឹងគេថាចេញភ្លាមមិនមែនថាលក់ខ្លួនឯងភ្លាមណាគឺត្រូវការប្រម៉ូទការអួតការ show ផលិតផលហ្នឹងពីម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតតតែមានការការឡើងទៅដល់អឺដល់ កំណត់ណាមួយទើបថាបើផលហ្នឹងបើចាំប្រមូលក៏នៅតែមានអ្នកទិញដែរចង់និយាយចឹងអញ្ចឹងទៅអឺវាជាផ្នែកមួយដែលអឺក្រុមហ៊ុនណាក៏ត្រូវចាំបាច់ណាគឺការប្រមូលហើយផលិតផលហ្នឹងវាមានគុណភាពទៀតអញ្ចឹងទៅគេអឺគេទិញជារឿយរឿយហ្មងអញ្ចឹងមុននឹងពេលដែលលក់ឲ្យគេហ្នឹងគឺយើងត្រូវមើលតេជនដែរថាអឺផលិតផលហ្នឹងតេជនហ្នឹងយើងត្រូវនិយាយបែបម៉េចតេជន A គាត់ចង់បានហ្នឹងយើងត្រូវបែបម៉េច region B យើងត្រូវបែបម៉េចគឺយើងត្រូវបែងចែកឲ្យច្បាស់ថាអឺមនុស្សប្រភេទណាយើងនិយាយបែបណាទៅកាន់គាត់អញ្ចឹងហើយយើងនឹងធ្វើឲ្យមានការបកស្រាយហ្នឹងច្បាស់ច្បាស់ហើយនឹងមានភាពរលូនទៅកាន់គាត់ដើម្បីឲ្យគាត់ហ្នឹងអឺអស់ភាពចម្ងល់ដែរអញ្ចឹងគឺគាត់បានស្វែងយល់ពីប្រភពរបស់យើងហើយគាត់ធ្វើការតែងហើយអញ្ចឹងចំណុចរបស់ខ្ញុំចាប់ដំណឹងសូមឲ្យអឺមកដុំក្រុមរបស់ខ្ញុំបរមីគាត់នឹងបកស្រាយបន្តទៀត ជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំជាភាសាបុកមេនិងឡាបោះស្រាយ1ជា7 The Nature and the Role of Time Management ដូចអ្នកគ្នាបានដឹងហើយថានៅពេលដែលការលក់តាមរបៀបដូចគ្នាវានឹងធ្វើឲ្យមានអ្នកជំនាញក្នុងការលក់ហ្នឹងវាច្រើនជាងមុនហើយវាក៏បានបង្កើតនៅ លក្ខណៈនិងទូនីតិនៃការគ្រប់គ្រងការលក់ផងដែរប៉ុន្តែអ្វីដែលគេសង្កត់ធ្ងន់នោះគឺគឺលើពាក្យការគ្រប់គ្រងហើយកម្លាំងកាន់ច្រើនឡើងនៅពេលដែលអ្នកចូលរួម ការគ្រប់គ្រងនឹងត្រូវបានគេណែនាំតាមរបៀបវិជ្ជាវៈដែលជាភារកិច្ចសំខាន់របស់អ្នកគ្រប់គ្រងគឺមានដូចជា planning organizing and controlling ហើយការសង្កត់ធ្ងន់មួយទៀតហ្នឹងគឺបានផ្លាស់ប្ដូរកម្រិតដែលគេគិតថាដើម្បីខ្លាចជាអ្នកគ្រប់គ្រងការលក់ដល់ល្អត្រូវតែមានបុគ្គលិកលក្ខណៈត្រឹមត្រូវប៉ុន្តែ គេត្រូវប្ដូរវាទៅជាអ្នកគ្រប់គ្រងការលក់ដល់ល្អគឺជាអ្នកមានលក្ខណៈសំខាន់នៃការងារគឺ ការធានាថាកម្លាំងនៃការលក់មានបរិមាណគ្រប់គ្រាន់ហើយភារកិច្ចរបស់អ្នកគ្រប់គ្រងផ្នែកលក់នៅក្នុងក្រុមហ៊ុន ទំនើបបានសង្កត់ធ្ងន់លើការពង្រីកនិងការផ្លាស់ប្ដូរផងដែរសពថ្ងៃអ្នកគ្រប់គ្រងផ្នែកលក់ត្រូវបានគេរំពឹងថានឹងដើរតួនាទីជាយុទ្ធសាស្ត្របន្ថែមទៀតនៅក្នុងក្រុមហ៊ុនដែលតម្រូវឲ្យមានការបញ្ចូលសំខាន់នៅក្នុង ការបង្កើតផែនការរបស់ក្រុមហ៊ុនហើយប្រធានផ្នែកលក់ក៏ចាំបាច់ត្រូវយល់ដឹងអំពីគំនិតទីផ្សារដើម្បីធានាថាសកម្មភាពលក់និងទីផ្សារត្រូវបានដាក់បញ្ចូលហើយនៅក្នុងក្រុមហ៊ុនជាច្រើនបានសង្កត់ធ្ងន់តិចទៅលើបរិមាណការលក់និងសង្កត់ច្រើនលើផ្នែកប្រាក់ចំណេញហើយប្រធានផ្នែកលក់ចាំបាច់ត្រូវវិភាគនិងដឹក នាំសកម្មភាពកម្លាំងលក់ឆ្ពោះទៅរកអាជីវកម្មដែលរកប្រាក់ចំណេញបានច្រើនតកតងនឹងការលក់អ្នកគ្រប់គ្រងការលក់ត្រូវដឹងអំពី ការវិវត្តទំនើបនៃការគ្រប់គ្រងធនធានមនុស្សផងដែរអឺហើយនេះផងដែរគឺជា តារាបង្ហាញជាទូទៅនៅមានការប្រងព្រៀងខ្ពស់លើលក្ខណៈរបស់ អ្នកគ្រប់គ្រងផ្នែកលក់ដែលមាន ប្រសិទ្ធភាព។ ហ្នឹងហើយអ្នកគ្រប់គ្រងផ្នែកលក់បានចាត់ទុកជំនាញទាំង4ដែលគាត់គិតថា ជាអ្នកគ្រប់គ្រងលក់ដែលមានប្រសិទ្ធភាពដែលជំនាញទាំង4នោះមានដូចជាជំនាញទំនាក់ទំនងនិងការស្ដាប់ជំនាញទំនាក់ទំនងរបស់មនុស្សជំនាញការរៀបចំនិងការគ្រប់គ្រងពេលវេលានិងចុងក្រោយគេគឺចំណេះដឹងហ្នឹងហើយហើយអ្នកលក់ភាគច្រើនបានយល់ស្របប៉ុន្តែគាត់ជំនួសជំនាញរៀបចំនិងការគ្រប់គ្រងពេលវេលាហ្នឹងដោយបញ្ចូលអាជំនាញលើកទឹកចិត្តក្នុង លក្ខណៈកម្ពុជាទាំង4វិញហ្នឹងហើយហើយតាមរយៈដែលបានរៀបរាប់ខាងលើហ្នឹងទូនីតិរបស់ប្រធានផ្នែកមើលទៅគួរឲ្យរបៀបហាគាត់អាចជាកណីកផងអ្នករៀបចំផែនការផងអ្នកគ្រប់គ្រងបុគ្គលិកផងហើយក៏ជាអ្នកទីផ្សារផងដែរហើយទូចារណាក៏ដោយការទទួលខុសត្រូវចម្បងគឺត្រូវធានាថាមុខងារលក់មានប្រសិទ្ធភាពខ្ពស់ជាងមុនហើយការចូលរួមចំណែកដល់ការសម្រេចនៅគោលបំណងនិង គោលដៅរបស់ក្រុមហ៊ុនផងដែរហើយដើម្បីបំពេញទូនាទីនេះប្រធានផ្នែកលក់នឹងបំពេញភារកិច្ចនិងទំនួលខុសត្រូវជាក់លាក់ដោយ កំណត់គោលដៅនិងគោលបំណងកម្លាំងលក់ការព្យាករណ៍នឹងថវិកាការរៀបចំកម្លាំងលក់ទំហំកម្លាំងលក់និងការរចនាទឹកដីនិងផែនការហើយចំណុចមួយទៀតគឺ ការជ្រើសរើសកម្លាំងការជ្រើសរើសបុគ្គលិកនិង ការបណ្ដុំបណ្ដាជំរុញកម្លាំងលក់ហើយ ចំណុចចុងក្រោយនោះគឺការវិយតម្លៃនិងការគ្រប់គ្រងកម្លាំងលក់ប្រហែលជាការវិវត្តសំខាន់បំផុតមួយ ដែលជាអត្ថពលដល់ការលក់និងការគ្រប់គ្រងការលក់ក្នុងប្រមាណឆ្នាំថ្មីៗនេះគឺការវិវត្តនៃកំណត់ទីផ្សារហើយដោយសារតែសារៈសំខាន់របស់វាក្នុងការលក់ឥឡូវនេះយើងនឹងបង្វែរការយកចិត្តទុកដាក់របស់យើងទៅលើលក្ខណៈនៃការវិវត្តនេះនិងអត្ថពលរបស់វាទៅលើសកម្មភាពលក់របស់ពួកយើងផងដែរហើយចំណុច 1ជា7អស់ដំណឹងយើងនឹងចូលចំណុចបន្ទាប់ឥឡូវយើងមកចូលចំណុច1.8 The Marketing Concept ជាធម្មតាបរិយាកាសអាជីវកម្មត្រូវបានផ្ដោតទៅលើទស្សនវិជ្ជាអាជីវកម្មសំខាន់សំខាន់ចំនួន4ដែលត្រូវបានគេសម្ដៅទៅលើការតម្រង់ទិសឬគំនិតហើយការលេចឡើងនៃការតម្រង់ទិសនោះទាំងនេះបង្ហាញ ពីទស្សនវិជ្ជា នៃការវិវត្តទាំងប្រយាកាសពាណិជ្ជកម្មនិងវិស័យនៃការលក់ទីផ្សារផងដែរទស្សនៈអាជីវកម្មសំខាន់ខានទាំង4មានអឺការតម្រង់ទិសលក់ sale or selling orientation product orientation ឬក៏ការតម្រង់ទិសផលិតកម្ម product orientation ការតម្រង់ទិសផលិតផលនិងចុងក្រោយគេគឺ marketing orientation គឺជាការតម្រង់ទិសទីផ្សារ នឹងហើយចូលមកដល់ចំណុច sell and selling orientation ការលក់ឬតម្រង់ទិសលក់ការតម្រង់ទិសលក់នៃការលក់ត្រូវបានទទួលអឺតាមលក្ខណៈនៅពេលដែលគោលដៅសំខាន់របស់ក្រុមហ៊ុនគឺលក់ផលិតផលដោយសមត្ថភាពហួសកម្រិតនិង ការផ្គត់ផ្គង់លើ ឬនៅពេលដែលអតិថិជនត្រូវការបញ្ចុះបញ្ចូលអំពីផលិតផលនៅក្នុងស្ថានភាពបែបនេះក្រុមហ៊ុនមានទំនោរជឿជាក់ថាពួកគេអាចលក់បាន តែផលិតផលគ្រប់គ្រាន់ដោយមធ្យោបាយនៃការលក់ដោយផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់ពួកគេដូច្នេះហើយនៅក្នុងស្ថានភាពបែបនេះគេរំពឹងថាការបដោតអារម្មណ៍របស់អាជីវកម្មคล้ายជាការលក់អ្វីដែលពួកគេមានជាជាងផ្ដល់នៅអ្វីដែលអតិថិជនចង់បានហើយក្រុមហ៊ុនតម្រង់ទិសលក់គឺជាកន្លែងមួយដែលបានផ្ដោតលើការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនប្ដូរទៅជាមុខងារលក់ហើយបញ្ហាចម្បងនោះមិនមែនជារបៀបនឹងអ្វីដែលត្រូវផលិតនោះទេប៉ុន្តែគឺជាផលិតផលរបៀប ធានាថាផលិតផលនោះត្រូវបានលក់ ទស្សនវិស័យមូលដ្ឋានចំពោះអតិថិជន នៅក្នុង អាជីវកម្មបំរុងទូលក់គឺថាបើសិនបើការចេញឧបករណ៍ផ្ទាល់ខ្លួនរបស់គេមិនត្រឹមត្រូវអតិថិជននឹងមានការស្ទាក់ស្ទើរក្នុងការទិញហើយក្នុងករណីណាក៏ដោយសូម្បីតែអតិថិជនទាំងនោះក៏កំពុងស្វែងរកអឺទិញប្រភេទផលិតផលឬសេវាកម្មដែលក្រុមហ៊ុនផលិតផលនោះ ផលិតផលនឹងមានអ្នកផ្គត់ផ្គង់សក្តានុពលជាច្រើនស្ថានភាពនេះកាន់តែធ្ងន់ធ្ងរនៅពេលដែលបន្ថែមលើសមត្ថភាពគ្រប់គ្រងលើផ្នែកផ្គត់ផ្គង់តម្រូវការត្រូវបានធ្លាក់ចុះហើយដែលជាករណីនៅក្នុងប្រទេសអភិវឌ្ឍជាច្រើនក្នុងទស្សនៈទសវត្សរ៍ឆ្នាំ1930ហើយវាស្ថិតនៅក្នុងសម័យដែលបច្ចេកវិទ្យាបានអភិវឌ្ឍឬក៏យើងអាចនិយាយថាសម័យហ្នឹងគេលក់ដាច់ខ្លាំងអញ្ចឹងណាហ្នឹងហើយ ថៃក្រុមហ៊ុនជាច្រើននៅតែប្រកាន់យកវិធីសាស្ត្រតម្រង់ទិសលក់ដើម្បីធ្វើអាជីវកម្មទោះបីជាអតិជនត្រូវបានការពារប្រសើរជាជាងអឺជាងការប្រឆាំងហួកម្រិតផ្ទាល់ខ្លួនរបស់ពួកគេហើយសប្តាហ៍ថ្ងៃនេះការតម្រង់ទិសប្រភេទនេះច្រើនតែរកឃើញនៅតាមទីផ្សារដែលការប្រកងលើសតម្រូវការជាងធម្មតានៅក្នុងក្រុមហ៊ុនដែល មានការវិនិយោគយ៉ាងខ្លាំងទៅលើឧបករណ៍មូលធនថេរដូចជាអគារនិងបច្ចេកវិទ្យាជាក់ស្ដែងនៅ ពេលដែលការគ្រប់គ្រងកន្លែងស្នាក់នៅលើសពីតម្រូវការដែលជាញឹកញាប់យើងឃើញថាក្នុងអំឡុងពេលបិទរដូវវិស័យសន្តាគារដែរត្រូវបានគេមើលឃើញថាបានអនុវត្តវិធីសាស្ត្រតម្រង់ទិសការលក់នៅទីនោះការបដោតអារម្មណ៍នៃការផ្លាស់ប្ដូរសន្តាគារពីយុទ្ធសាស្ត្រមួយដែលត្រូវបានបង្កើតឡើងជុំវិញអត្រាអតិបរមា នៃអត្រាការប្រាក់ទៅជាយុទ្ធសាស្ត្រលើការពង្រីកនិងការកាន់កាប់ជាអតិបរមាទៅវិញហើយនៅពេលដែលពេល ចុះថោកឬទៀបណាក្នុងកងម្លងតាក់តងតាក់ទាញទស្សនិកជនកាន់តែទូលំទូលាយនិងបង្កើនការលក់តាមរយៈបរិមាណដូច្នេះនៅក្នុងស្ថានភាពបែបនេះការលក់បន្ទប់យ៉ាងកកក្រែងត្រូវបាន អនុគ្រោះក្នុងការប៉ុនប៉ងដើម្បីគ្រប់គ្រងដើម្បីគ្របដណ្ដប់លើចំណាយដើមទុនថេរខ្ពស់ជាងខ្ពស់ដូចជាការចំណាយដែលតកតងទៅនឹងប្រភេទអាជីវកម្មទាំងនេះ ទោះជាយ៉ាងណាក៏ដោយគុំជាក់ផងដែរថានៅពេលដែលតម្រូវការខ្ពស់យុទ្ធសាស្ត្រដែលបានអនុម័តដោយសន្តាគារនោះគឺដើម្បីលក់បន្ទប់របស់ពួកគេក្នុងអត្រាខ្ពស់បំផុតតាមដែលអាចទៅបានអញ្ចឹងណាហ្នឹងហើយចូលមកដល់ចំណុចមួយទៀត production orientation ដែលយុគសម័យនេះត្រូវបានកំណត់ដោយការផលិតអាការផ្ដោត ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនលើការផលិតទំនិញឬសេវាកម្មរបស់ពួកគេអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺការកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងមានគោលបំណងដើម្បីសម្រេចបាននៅប្រសិទ្ធភាពផលិតកម្មខ្ពស់ជាញឹកញាប់តាមរយៈការផលិតខ្នាតធំនៃទំនិញដែលមានលក្ខណៈស្តង់ដារក្នុងស្ថានភាពបែបនេះមុខងារផ្សេងទៀតដូចជាការលក់ហិរញ្ញវត្ថុនិងបុគ្គលិកមានមុខងារបន្តបន្សំដល់ មុខងារចម្បងនៃអាជីវកម្មដែលត្រូវបានផលិតសំខាន់ជាងនេះទៅទៀតទស្សនវិជ្ជាមូលដ្ឋានគឺអតិថិជននឹងទិញទំនិញអះនឹងទិញផលិតផលផ្ដល់ជូនពួកគេមានគុណភាព សមហេតុផលនិងមានបរិមាណច្រើននិងតម្លៃសមរម្យអញ្ចឹងហ្នឹងហើយហើយទស្សនវិជ្ជាបែបនេះត្រូវបានផ្ដិតផ្ដាំដោយលោក Henry Ford នៅពេលដែលគាត់លក់ផលិតផល Model T Ford នៅ ទីក្រុង Detroit ក្នុងឆ្នាំ1913ការដឹកជញ្ជូន ឯកជនថោកហើយនៅពេលនោះអឺនៅពេលគណៈនោះ Ford នឹងពិតជាត្រឹមត្រូវតម្រូវការបែបនេះមានហើយផលិតផលគាត់ទទួលបានជោគជ័យការលំងទិសផលិតកម្មនិងអាជីវកម្មត្រូវបានសមស្របនឹងបរិយាកាសសេដ្ឋកិច្ចដែលមានតម្រូវការសក្តានុពលខ្ពស់ជាងការផ្គត់ផ្គង់ដូចនៅសហរដ្ឋអាមេរិកនៅពេលនោះ។ ហើយទោះជាយ៉ាងណាពេលវេលាបានផ្លាស់ប្ដូរហើយទស្សនៈបែបនេះมันមានអំណោយផលដល់ការធ្វើអាជីវកម្មក្នុងបរិយាកាសសេដ្ឋកិច្ចសពថ្ងៃដែលការផ្គត់ផ្គង់មាន សក្តានុពលច្រើនលើសតម្រូវការហើយទស្សនវិជ្ជាអាជីវកម្មនេះអនុញ្ញាតឲ្យអតិថិជនជ្រើសរើសផលិតផលនិងសេវាកម្មដែលអាចរកបានយ៉ាងទូលំទូលាយនិងតម្លៃទាបបំផុតដូច្នេះអាជីវកម្មដែលប្រកាន់ភ្ជាប់គឺការតម្រង់ទិសផលិតកម្ម ពេញចិត្តនឹងការសង្កត់ធ្ងន់ជាបន្តបន្ទាប់ទៅលើប្រសិទ្ធភាពផលិតកម្មតាមរយៈការកាត់បន្ថយថ្លៃដើមប្រតិបត្តិការនិងសេដ្ឋកិច្ចថ្នាក់ទោះជាយ៉ាងណាក៏ដោយផ្ដោតទៅលើអាប្រសិទ្ធភាពតម្លៃនេះអាចបណ្ដាលឲ្យមានការថយចុះគុណភាពផលិតផលហើយនៅពេលដែលការផ្គប់ផ្គង់ធំជាងតម្រូវការផលិតផលបែបនេះនឹងបរាជ័យក្នុងការអឺប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពជាមួយនឹងផលិតផលដែលមានគុណភាពកាន់តែច្រើននៅទីបំផុត និងបាត់បង់ចំណែកទីផ្សារវាស្ទើរតែបង្ហាញឲ្យឃើញ ថាបញ្ហាទាំងនេះអាចផ្ដល់នូវភាពចាំបាច់ដើម្បីគ្រប់គ្រងលើសមត្ថភាពបើដូច្នេះទិសដៅលក់អាចលេចចេញជារូបជារូបរាងហើយទោះបីជាប្រវត្តិសាស្ត្រស្ថានភាពនេះលេចចេញនៅពេលដែលបដិវត្តឧស្សាហកម្មហើយម្ដងទៀតក្នុងអំឡុងទសវត្សឆ្នាំ1950នៅពេលដែល មានតម្រូវការទូទាំងពិភពលោក ពិសេសសម្រាប់ផលិតផលដែលគ្រប់គ្រងភាគច្រើនដោយ អអត្តកោខាងលិចការគ្រប់ការតម្រង់ទីផលិតកម្មគឺនៅក្នុងបរិបទបច្ចុប្បន្នដែលជារឿយៗត្រូវបានរកឃើញនៅក្នុង ទីផ្សារតម្រូវការលើសពីការផ្គត់ផ្គង់ហើយលើសពីនេះទៅទៀតការតម្រង់ទិញអាជីវកម្មប្រភេទនេះទទួលបានជោគជ័យបំផុតនៅក្នុងឧស្សាហកម្មឬទីផ្សារដែលមាន ភាពខុសគ្នាផលិតផល មានកំណត់និយាយម្យ៉ាងទៀតនៅពេលដែល ភាពខុសគ្នាតិចតួចរវាង ផលិតផលនិងសេវាកម្មប្រកួតប្រជែងដូចអឺហ្នឹងហើយ ហើយចូលចូលមកដល់ចំណុចបន្ទាប់ product orientation នៅក្នុងស្ថានភាពនេះផ្ដោតលើគុណភាពនិងការអនុវត្តគោលបំណងនៃអាជីវកម្មដែលប្រកាន់ភ្ជាប់នៅការតម្រង់ទិសផលិតផលគឺដើម្បីផលិតផលិតផលល្អបំផុតឬផ្ដល់ជូនសេវាកម្មល្អបំផុតនៅលើទីផ្សារនេះទំនងជាត្រូវបានសម្រេចតាមរយៈ ការបន្តធ្វើឲ្យប្រសើរឡើងនៃផលិតផលនិងសេវាកម្មឧទាហរណ៍ការបន្ថែមមុខងារថ្មីថ្មីនិងតម្លៃបន្ថែមដូចជាការជំនួយផ្នែកអតិថិជន ហើយទោះជាយ៉ាងណាក៏ដោយលទ្ធផលអវិជ្ជមាននៃការផ្លាស់ប្ដូរបែបនេះអាចមានទៅពីអឺពីរដងឯណោះហើយម្យ៉ាងវិញទៀតក្រុមហ៊ុនមួយអាចនឹងដាក់តម្លៃខ្លួនចេញពីទីផ្សារឬត្រូវបង្ខំចិត្តអឺគ្រប់គងតម្លៃរបស់គូអឺ គូប្រកួតប្រជែងដូច្នេះវាធ្វើឲ្យខូចខាតដល់ប្រាក់ចំណេញខណៈពេលដែលមួយវិញទៀតវាអាចមានលក្ខណៈពិសេសបន្ថែមបែបនេះมันបានទៀមទាឬมันអឺឬមានឬអតិជនដែលមានសក្បាលសក្តានុពលពលគឺសេវាកម្មតម្រឹមនេះហាវគ្គមានបានចំណេញអីចឹងណាដូចជាសេវាកម្មលៀងឡានអីចឹងហ្នឹងហើយចូលដល់ចំណុចចុងក្រោយ marketing orientation ការតម្រង់ទិសទីផ្សារ មាននិន្នាការបញ្ចូលផ្នែកខ្លះនៃ ទស្សនវិជ្ជាអាជីវកម្មទាំង3ផ្សេងទៀតលើពីនេះទៅទៀតអាជីវកម្មបន្តបន្តពីការតម្រង់ទិសទីផ្សារអាចក្នុងរយៈពេលខ្លីនឹងទទួលបានយកវិធីសាស្ត្រនៃការផ្សព្វផ្សាយនិងការបញ្ចុះបញ្ចូលវិធីសាស្ត្រដែលត្រូវបានផ្សារភ្ជាប់ជាប្រពៃជាមួយនឹងការតម្រង់ទិសលក់ទោះជាយ៉ាងណាក៏ដោយតម្រង់ទិសទីផ្សារនៅតែផ្ដល់ជូនវិធីសាស្ត្រខុសគ្នាជាមូលដ្ឋានចំពោះអាជីវកម្មផ្ដល់ជាកំណត់ទីផ្សារការផ្ដោត អារម្មណ៍និងតម្លៃរបស់អតិថិជនគឺមាគ៌ាឆ្ពោះទៅរកការលក់និងផល ចំណេញដោយចង់បានទស្សនិកជនគោលដៅរបស់ពួកគេដូច្នេះវាអាចត្រូវបាននិយាយបាន ថាភាពខុសគ្នាសំខាន់រវាងការតម្រង់ទិសទីផ្សារនិងទស្សនៈវិជ្ជា អាជីវកម្មផ្សេងទៀតគឺស្ថិតនៅក្នុងអកប្បកិរិយារបស់ក្រុមហ៊ុនចំពោះអតិថិជននិងទីផ្សារដែលពួកគេធ្វើ ប្រតិបត្តិការនិយាយឲ្យចំទៅគឺអតិជនគឺសំខាន់បំផុតលើពីនេះទៅទៀតមិនត្រឹមតែការតម្រង់ទិសទីផ្សារប៉ុណ្ណោះទេដែលសង្កត់ធ្ងន់លើអតិជនដែលជាកូនសោសម្រាប់កំណើនអាជីវកម្មនិងការរស់នៅដូច្នេះគេអាចមើលឃើញយ៉ាងច្បាស់ថាភាពរឹងមាំនៃការតម្រង់ទិសទីផ្សារគឺផ្ដោតទៅលើសំខាន់លើអ្នកទិញដែលជាសមាធិសំខាន់ក្នុងដំណើរការទីផ្សារគោលគំនិតទីផ្សារប្រកាន់ខ្ជាប់នៅកន្លែងក្នុងការទទួលបានជោគជ័យនិងទទួលបានប្រាក់ចំណេញអាស្រ័យទៅលើការកំណត់នៅ តម្រូវការនិងតម្រូវការអតិថិជននឹងផ្ដល់ផលិតផលនិងសេវាកម្មដើម្បី បំពេញចិត្តពួកគេនៅផ្ទៃកំណត់បែបនេះមិនមែនជាទស្សនៈវិជ្ជាអាជីវកម្មខុសគ្នាឆ្ងាយនឹងមូលដ្ឋានទេប៉ុន្តែតាមពិតកំណត់ទីផ្សារទាមទារឲ្យមានបដិវត្តមួយទៅក្នុងរបៀបដែលក្រុមហ៊ុនគិតនឹងអនុវត្តសកម្មភាពអាជីវកម្មរបស់ពួកគេ បើប្រៀបធៀបជាមួយនឹងផលិតកម្មឬការតម្រង់ទិសការលក់អឺម ផ្នែកកណ្ដាលនៃបដិវត្តនៅក្នុង ការធ្វើអាជីវកម្មគឺការសង្កត់ធ្ងន់នៅពេលការសង្កត់ធ្ងន់ដែល ត្រូវបានផ្ដល់ទៅនឹងតម្រូវការនិងតម្រូវការរបស់អតិថិជនកាន់តែច្រើនឡើងច្រើនឡើងក្រុមហ៊ុនជាច្រើនបានទទួលស្គាល់ថាវិធីសាស្ត្រផ្សេងគ្នាក្នុងការធ្វើចំនួនមានលក្ខណៈសំខាន់នៅក្នុងបរិស្ថាន ថ្ងៃអឺសប្ថ្ងៃហ្នឹងអញ្ចឹងណាហ្នឹងហើយហើយអតិជនឥឡូវទទួលបានការអប់រំភាសានិងទំនុកជាងមុនប្រាក់ចំណូលពិតប្រាកដបានកើនឡើង ជាលំដាប់ក្នុងរយៈពេលប្រហែលឆ្នាំនេះហើយអតិជនចំណាយចាំបាច់ក្នុងការបែងចែករវាងផលិតផលនិងសេវាកម្មផ្សេងផ្សេងគ្នាកាន់តែច្រើនឡើងច្រើនឡើង មានក្រុមហ៊ុនជាច្រើនបានរៀនសូត្រពីវិធីដែលធ្វើឲ្យផលិតផលល្អផលិតកម្មមានប្រសិទ្ធភាពនិងការផ្សព្វផ្សាយយ៉ាងទូលំទូលាយបើទោះបីជាផលិតផលទាំងនោះមិនមាន មិនគ្រប់គ្រាន់ដើម្បីទទួលបានជោគជ័យដោយស្វ័យប្រវត្តិក៏ដោយប៉ុន្តែដើម្បីឲ្យមានឱកាសបានជោគជ័យរាល់តម្រូវការរបស់អតិថិជនត្រូវបានដាក់ចំណុចកណ្ដាលផែននៃផែនការអាជីវកម្មហើយមួយផ្នែកនៃការសង្កត់ធ្ងន់លើការយល់ដឹងអ្នកប្រើប្រាស់បញ្យល់ពីការអភិវឌ្ឍគំនិតនិងបច្ចេកវិទ្យាទាំងនោះក្នុងគោលបំណងដើម្បីស្វែងយល់ពីអេយ៉ាបត់របស់អ្នកទិញហ្នឹងហើយហើយ ចំណុចរបស់ខ្ញុំអត់ធំឡើងហើយនេះផងដែរគឺជារូបអឺ sell versus market orientation ដែរមួយ emphasize on seller need ហើយមួយទៀត emphasize on customer need ហ្នឹងហើយចំណុចរបស់ខ្ញុំអស់ដំណឹងសូមជាកិច្ចបន្ទាប់សូមឲ្យមិត្តភ័ក្ដិខ្ញុំបកស្រាយបន្ត ជម្រាបសួរលោកគ្រូខ្ញុំឈ្មោះ K សិរិពេជ្រហើយខ្ញុំនឹង present ពី part 1.9គឺ implementing the marketing concept ចូលមកដល់ចំណុចទី1ហ្នឹងគឺ market segmentation and targeting ការប៉ັດដែលថាទីផ្សារផ្ដោតលើ needs and want របស់ customer ទាមទារឲ្យក្រុមហ៊ុនកំណត់នៅ needs and want ទាំងនោះបន្ទាប់មក develop marketing programs ដើម្បីបំពេញចិត្តរបស់ពួកគេ ហើយវាក៏ជាផ្លូវមួយសម្រាប់ ឆ្ពោះទៅរកគោលដៅរបស់ក្រុមហ៊ុនផងដែរអឺភាពខុសគ្នានៃ needs and wants របស់ customer និងវិធីច្រើនយ៉ាងដែល តម្រូវការទាំងនេះអាចធ្វើឲ្យមានន័យថាក្រុមហ៊ុនមួយដែលមានចំហនិងមានប្រសិទ្ធភាពក្នុងការបម្រើអតិថិជនទាំងអស់នៅលើទីផ្សារតាមលក្ខណៈស្តង់ដារហើយការបែងចែកទីផ្សារគឺជា ដំណើរការនៃការកំណត់អតិថិជននៅក្នុង ទីផ្សារដែល share similar needs and wants ហើយនិង response តាមវិធីពិសេសមួយទៅនឹង given marketing effort ដោយបានកំណត់ផ្នែកផ្សេងផ្សេងគ្នានៅក្នុងទីផ្សារក្រុមហ៊ុនមួយអាចសម្រេចចិត្តថាតើផ្នែកមួយណា ដែល attractive បំផុតនិងផ្នែកមួយណាដែលអាចលក់ចេញបានយ៉ាងមានប្រសិទ្ធភាពបំផុត company marketing effort អាចត្រូវបាន ធ្វើឡើងយ៉ាងពិសេសទៅនឹងតម្រូវការនៃផ្នែកទាំងនេះដែលក្រុមហ៊ុនបានសម្រេចចិត្តកំណត់គោលដៅទីផ្សាររបស់ខ្លួន ការបែងចែកទីផ្សារនិងការកំណត់គោលដៅគឺជាគំនិតពីរដែលមានប្រយោជន៍បំផុតនៅក្នុងទីផ្សារនិងសំណុំនៃបច្ចេកទេសត្រូវបានបង្កើតឡើងដើម្បីជួយក្រុមហ៊ុនក្នុងការអនុវត្តរបស់ពួកគេហើយអត្ថប្រយោជន៍សំខាន់មួយចំនួនបន្ថែមទៀតនៃការបែងចែកនិងការកំណត់គោលដៅប្រកបដោយប្រសិទ្ធភាព គឺមានដូចជាការកំណត់អត្តសញ្ញាណទីផ្សារឲ្យកាន់តែច្បាស់និងជាពិសេសការវិភាគកម្រិតបានន័យថាកន្លែងដែលមិនមានផលិតផលប្រកួតប្រជែងនៅក្នុងទីផ្សារការរចនានៃផលិតផលនិង market appeal របស់ទីផ្សារដែលសមនឹងតម្រូវការទីផ្សារហើយមួយទៀតគឺ focus on marketing and sell effort អឺទៅលើផ្នែកទាំងនោះដែលមានសក្តានុពលខ្ពស់បំផុតហើយ មានមូលដ្ឋានមួយចំនួនសម្រាប់ segmenting market ដែលត្រូវ បានប្រើប្រាស់ដោយទីតីពីគេ ឬក៏រួមបញ្ចូលគ្នាឧទាហរណ៍អ្នកផលិតថ្នាំដុសធ្មេញអាចសម្រេចថាផ្នែកទីផ្សារល្អបំផុតដោយផ្អែកលើអាយុកាលពលគឺ seller រកឃើញថាក្រុមអាយុខុសគ្នាទៅលើទីផ្សារសម្រាប់ needs and wants មាន ភាពខុសៗគ្នាទៅតាមអ្វីដែលពួកគេចង់បានពីផលិតផល seller នឹងឃើញថាផ្នែក ផ្សេងផ្សេង response កាន់តែប្រសើរឡើងតាក់ទងទៅនឹងការលក់ប្រសិនបើផលិតផលនិង marketing programs ត្រូវបានរៀបចំយ៉ាងជិតស្និទ្ធនឹងតម្រូវការនៃ ផ្នែកនីមួយៗម្យ៉ាងទៀត seller អាចយល់ថាទីផ្សារសម្រាប់ថ្នាំដុសធ្មេញនៅលើមូលដ្ឋាននៃប្រាក់ចំណូល ក្រុមប្រាក់ចំណូលខុសគ្នាទៅលើទីផ្សារខុសគ្នាតាមតម្រូវការ ផលិតផលរបស់ពួកគេ Finally seller អាចដឹងថា market segment on the basis នៃការរួមបញ្ចូលគ្នានៃប្រាក់ចំណូលនិងអាយុក្នុងចំណោមមូលដ្ឋានដែលត្រូវបានប្រើប្រាស់ជាញឹកញាប់សម្រាប់ការបែងចែកទីផ្សារមានដូចជា ទី1 consumer product markets ហើយ consumer product markets នឹងមានដូចជាអាយុ ភេទប្រាក់ចំណូលវណ្ណៈសង្គមទីតាំងភូមិសាស្ត្រប្រភេទនៃលំនៅឋានដែលមានពាក្យកាត់ថា ACORN ហើយពាក្យពេញរបស់ ACORN ហ្នឹងគឺ a classification of residential neighborhoods ហើយបន្តទៀតគឺបុគ្គលិកលក្ខណៈស្វែងរកផលប្រយោជន៍ហើយនិងអត្រាប្រើប្រាស់ហើយទី2នោះគឺ industrial products markets ហើយក្នុងនោះមានដូចជាទីផ្សារប្រើប្រាស់ចុងក្រោយប្រភេទឧស្សាហកម្មផលិតផលហើយស្វែងរក ផលប្រយោជន៍ទំហំក្រុមហ៊ុនទីតាំងភូមិសាស្ត្រនិងអត្រាប្រើប្រាស់ហើយអ្វីក៏ដោយអឺដែលមូលដ្ឋានត្រូវបានជ្រើសរើសដើម្បីបែងចែកទីផ្សារការអនុវត្តគំនិតនៃ segmentation and targeting គឺជាជំហានសំខាន់ឆ្ពោះទៅរកការតម្រង់ទិសនៃទីផ្សារ។ ចូលមកដល់ចំណុចមួយទៀតហ្នឹងគឺ the marketing mix ជាទូទៅ ការគ្រប់គ្រងក្រុមហ៊ុនមាន variables or ingredients មួយចំនួនដែលវាអាចគ្រប់គ្រងបានឧទាហរណ៍ការគ្រប់គ្រងក្រុមហ៊ុន មានការប្រុងប្រយ័ត្នទៅលើ range of products ដែលនឹងត្រូវផលិតហើយលក្ខណៈពិសេសនៅកម្រិតគុណភាពរបស់ពួកគេភារកិច្ចនៃការគ្រប់គ្រងទីផ្សារគឺត្រូវ combine ingredients ទាំងនេះបញ្ចូលគ្នាដើម្បីឲ្យក្លាយទៅជា successful recipe the term of marketing mix មានលក្ខណៈសមរម្យព្រមមាន marketing mix ingredient ជាច្រើន and even more ways of combining them ធាតុនីមួយៗនៃ 4P តម្រូវឲ្យមានការសម្រេចចិត្តដូចជាទី1 price គឺមាន price levels credit terms price change and discount ទី2គឺ products មាន features packaging quality and range ទី3គឺ promotion មាន advertising publicity sale promotion personal selling sponsorship កាន់តែត្រឹមត្រូវ ការរួមបញ្ចូលគ្នា នៃធាតុទាំង5នេះ ត្រូវបានគេហៅថា the communication mix ការទទួលបានធាតុទាំង5នេះដើម្បីធ្វើការជាមួយគ្នាប្រកបដោយភាពសុខដុមរមនាគឺត្រូវបានគេហៅថា integrated marketing communication អឺការលេចចេញនៅ internet និងការកើនឡើងនៃការប្រើប្រាស់បច្ចេកទេសទីផ្សារដោយផ្ទាល់ជាពិសេសថ្មីៗនេះបាននាំឲ្យ មានការសង្កត់ ធ្ងន់កាន់តែខ្លាំងទៅលើទិដ្ឋភាពនៃ Marketing Mix ហើយទី4គឺ place មានដូចជា inventory channels of distribution number of intermediaries ហើយគេបានឃើញថា personal selling ត្រូវបាន គេចាត់ទុក ថាជាផ្នែកមួយនៃ promotional decision area នៃ marketing mix ផងដែរ។ ចូលមកដល់ slide មួយនេះគឺនិយាយពី products មនុស្សជាច្រើនជឿថា product decision គឺតំណាងឲ្យ ingredients សំខាន់បំផុតនៃ marketing mix ការសម្រេចចិត្តនៅក្នុងវិស័យនេះពួកគេបានប្រកែកគ្នាថាមាន direct and long lasting influence លើកម្រិតនៃភាពជោគជ័យដែលក្រុមហ៊ុន enjoys at first glance អាចហាក់ដូចជាបង្កើតផតតាំងនៃការតម្រង់ទិសផលិតផល and even តម្រង់ទិសផលិតកម្មមួយដែលផ្ទុយពីចំហនៃការតម្រង់ទិសនៃទីផ្សារទោះជា យ៉ាងណាក៏ដោយវាមិនចង់ឯហើយអត់មានការសង្ស័យមួយណាថា product decision គឺជាកត្តាសំខាន់បំផុត នៃ marketing decision ដែលក្រុមហ៊ុននឹងធ្វើហើយវាជាការប៉ັດលើកឡើងតែមាន potential demands គឺតម្រូវការទីផ្សារប៉ັດប្រកាសសម្រាប់ផលិតផលដែលមិនថាវាល្អយ៉ាងណា it will not succeed អឺហើយ នេះមិនមែនមានន័យថាការសម្រេចចិត្តអំពីផលិតផលគួរតែត្រូវ បានធ្វើឡើងដោយ isolation ទេវាជាការពិតផងដែរដែល មានឧទាហរណ៍ជាច្រើននៃ ផលិតផលដែលមាន market potential ដែលមិនអាចពិចារណាបានប៉ុន្តែ បានបរាជ័យដោយសារតែការផ្សព្វផ្សាយការកំណត់តម្លៃនិងការចែកចាយមិនសូវបានល្អ in effect product decision កំណត់ដែនកំណត់ខាងលើនៃសក្តានុពលនៃការលក់របស់ក្រុមហ៊ុន។ ហើយផលប៉ះពាល់នៃការសម្រេចចិត្តលើ elements of the mix ត្រូវបានឲ្យដឹងថាវាកំណត់ពីទំហំដែលអឺវាមានសក្តានុពលទៅលើហើយពាក្យថា product គឺគ្របដណ្ដប់អ្វីអ្វីដែលក្រុមហ៊ុនផ្ដល់ជូនអតិថិជនដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកគេផងដែរលើពីនេះទៅទៀតផលិតផលរូបវន្តជាក់ស្ដែងដែលត្រូវបាន ផ្ដល់ជូនសម្រាប់លក់មាន សេវាកម្មនិងជំនាញ non profit organization ក៏លក់សេវាកម្មរបស់ពួកគេទៅ potential customer ផងដែរ increasingly charities គ្រឹះស្ថានអប់រំបណ្ណាល័យសារមន្ទីរនិងបេក្ខជននយោបាយក៏បាន ប្រើប្រាស់បច្ចេកទេសទីផ្សារនេះផងដែរហើយមានវិធីមួយចំនួននៃការធ្វើចំណាត់ថ្នាក់ផលិតផលអាស្រ័យលើមូលដ្ឋាន ដែល បាន ជ្រើសរើសសម្រាប់ចំណាត់ថ្នាក់ឧទាហរណ៍ គឺការវែកញែកទូលំទូលាយអាចត្រូវបានធ្វើឡើងរវាងអតិថិជននិង ផលិតផលឧស្សាហកម្មដែលជាមូលដ្ឋានសម្រាប់ classification here being the end user or buyer ហើយចំណុចចុងក្រោយនឹងគឺដោយមិនគិតពីមូលដ្ឋាននៃការចាត់ថ្នាក់កត្តាសំខាន់មួយដែលត្រូវចងចាំគឺអតិថិជនកំពុងទិញកញ្ចប់អត្ថប្រយោជន៍មិនមែនទិញលក្ខណៈពិសេសនៃលទ្ធផលនោះទេគំនិតនៃផលិតផលនេះគឺជាឧទាហរណ៍មួយទៀតនៃ វិធីសាស្ត្រតម្រង់ទិសដៅ ទីផ្សារក្នុងការធ្វើជំនួញវាមើលទៅផលិតផលពីចំណុចនៃទិដ្ឋភាពនៃអ្វីដែល customer ពិតជាកំពុងទិញពលគឺតម្រូវការនិងភាពចង់បាន របស់ customer ឧទាហរណ៍នៅពេលមនុស្សទិញគ្រឿងសម្អាងពួកគេកំពុងតែទិញ attractiveness ហើយចំណុចខ្ញុំអត់ត្រឹមនឹងហើយហើយអរគុណលោកគ្រូនិងអរគុណអ្នកទាំងអស់គ្នាដែលបាន pay attention ជាដំបូងជំរាបសួរលោកគ្រូសួស្តីអ្នកនរគ្នាខ្ញុំឧត្តមហើយខ្ញុំមកតពី ចំណុចផាតបស់សេពេចដែលចំណុចទី1របស់ខ្ញុំគឺនិយាយអំពី the product life cycle ឬក៏យើងហៅថាវដ្តជីវិតរបស់ផលិតផលជាមួយវដ្តជីវិតរបស់ផលិតផលគឺវាប្រហាក់ប្រហែលទៅនឹងគំរូវដ្តជីវិតរបស់មនុស្សយើងដែរហើយវាមាន4ដំណាក់កាលផ្សេងគ្នាដែលទី1គឺយើងហៅថា introduction ឬក៏ birth stage ដែលក្នុងដំណាក់កាលនេះកំណត់នៃការលក់មានភាពយឺតយ៉ាវ ហើយអ្នកចែកចាយឬក៏យើងហៅថា dealer គាត់ត្រូវបានបញ្ចុះបញ្ចូលឲ្យធ្វើការ stock និងផ្សព្វផ្សាយពីទំនិញឬក៏ផលិតផលរបស់គាត់ហើយត្រូវធ្វើយ៉ាងណាឲ្យអតិថិជនបានយល់ដឹង អំពីអតិភិបរបស់ទំនិញហ្នឹងឲ្យគេចាប់អារម្មណ៍និងឲ្យគេជឿជាក់ថា វាគឺជាការទិញដ៏មានតម្លៃមួយ customer ត្រូវបានទទួលបានការអប់រំពីរបៀបប្រើប្រាស់ផលិតផលឯទម្លាប់នៃការទិញនិងរបៀបរស់នៅ ដែលមានស្រាប់របស់ពួកគេនឹងក៏អាចផ្លាស់ប្ដូរទៅតាមនេះដូចគ្នា ជាមួយនៅក្នុងដំណាក់កាលនេះគឺមានប្រាក់ចំណេញតិចហើយការចំណាយលើការចាប់ផ្ដើមនឹងគឺមានច្រើនដែលមានន័យថាអាចធ្វើឲ្យមានភាពអោនភាពហិរញ្ញវត្ថុឬក៏យើងហៅថា financial deficit ជាមួយនឹងចំណុចទី2គឺ grow ដែលនៅក្នុងចំណុចនេះការលក់គឺចាប់ផ្ដើមកើនឡើងក្នុងល្បឿនមួយយ៉ាងលឿនហើយជាមួយការប្រស័យតាក់ទងតាមមាត់ឬក៏យើងហៅថា word of mouth ហ្នឹងជាមួយនឹងការផ្សព្វផ្សាយពាណិជ្ជកម្មចាប់ផ្ដើមមានប្រសិទ្ធភាព ឯអ្នកចាយចាយអាចស្នើសុំ stock ផលិតផលហើយប្រាក់ចំណេញក៏ចាប់ផ្ដើមត្រូវបានបង្កើតឡើងផងដែរអញ្ចឹងមានថាក្នុងចំណុចនេះឬក៏ stage grow ហ្នឹងជាមួយនឹងការប្រាក់ចំណូលចូលមកហ្នឹងវាចាប់ផ្ដើមកើនឡើងហើយនឹងជាពិសេសនោះប្រសិនបើផលិតផលថ្មីដែលទៅតែត្រូវបានណែនាំនៅក្នុងដាក់ចូលលក់ហ្នឹងអាចបញ្ជាលក់ក្នុងតម្លៃខ្ពស់ហ្នឹងគឺមានថា នៅក្នុងចំណុចហ្នឹងហើយដោយសារតែការលក់ទៅជាផលិតផលថ្មីតែបានទទួលការគ្រប់គ្រងនិងមានការលក់ចេញបានច្រើនអញ្ចឹងដែលត្រូវបានគេស្គាល់ថាឬក៏គេហៅថា market skimming នៅក្នុងផាតនេះផងដែរក្នុងចំណុចទី3យើងហៅថា maturity ដែលនៅក្នុងដំណាក់នេះអធិស្ឋាននៅក្នុងដំណាក់កាលនេះកំណើននៃការលក់ចាប់ផ្ដើមយឺតនៅពេលដោយសារតែ នៅក្នុងចំណុចនេះ product របស់យើងនឹងត្រូវបានស៊ាំទៅនឹងអតិថិជនឬក៏មានថាគេស្គាល់បានច្រើន ប៉ុន្តែអ្នកទិញថ្មីត្រូវបានតាក់ទាញជាមួយនឹងផលិតផលហើយបរិមាណនៃការលក់ម្ដងទៀតនឹងមានអត្រាខ្ពស់ឡើងវិញតាក់ទាញដែលមានដោយប្រាក់ចំណេញខ្ពស់និងតួលេខនៃការលក់នៅចំណុចនេះដៃគូប្រកួតប្រជែងឬឬក៏យើងហៅថា competitor ហ្នឹងបានចូលមកក្នុងទីផ្សារហើយធ្វើការប្រកួតប្រជែងគ្នាមួយផ្នែកទៀតដោយសារតែការកើនឡើងនៃការប្រកួតប្រជែងនេះប្រាក់ចំណេញបានឈានដល់កំពូលបន្ទាប់មកចាប់ផ្ដើមធ្លាក់ចុះវិញចំណុចចុងក្រោយគឺ decline ការលក់ចាប់ផ្ដើមធ្លាក់ចុះហើយប្រាក់ចំណេញដែលមានកម្រិតទាបរួចទៅហើយនឹងត្រូវបានធ្លាក់កាន់តែខ្លាំងថែមទៀតអតិថិជនប្រហែលជាចាប់ផ្ដើមធន់ទ្រាំនឹងផលិតផលផលិតផលដែលយើងមានហើយត្រូវបានតាក់ទាញដល់ផលិតផលដែលមានគុណភាពឬក៏ប្រសើរជាងមុនចំណែកឯ dealer គាត់ចាប់ផ្ដើមកាត់បន្ថយស្តុកផលិតផលដោយសារគាត់បានរំពឹងទុកឬក៏បានស្មានទុកជាមុនជាមួយនឹងការថយចុះនៃការលក់ product របស់គាត់អឺ ដូចបានបកស្រាយមិញហ្នឹងគឺ product life cycle របស់យើងគឺមាន4ដែលទី1គឺ introduction ទី2 grow ទី3 maturity និងទី4គឺ decline អញ្ចឹងបើយើងមើលទៅតាមក្រាបនៅក្នុង slide របស់លោកគ្រូគឺឃើញថាជាមួយនឹង product life cycle គឺវាស្តីទៅមួយវដ្តជីវិតរបស់មនុស្សយើង ខ្លាំងមែនតើដែលសារវាមានចំណុចឡើងក៏មានចំណុចចុះផងដែរអូខេអញ្ចឹងចូលដល់ចំណុចមួយទៀតគឺយើងនិយាយអំពី implication of the product life cycle ចំណុចទី1គឺផលប៉ះពាល់ជាក់ស្ដែងដំបូងនៃ concept គឺសំបីតែផលិតផលដែលទទួលបានជោគជ័យបំផុតក៏វាមានវដ្តជីវិតឬក៏ជីវិតដែលមានដែលកំណត់ហើយផងដែរអញ្ចឹងថាมันប្រកាសថា product ដែលមានភាពជោគជ័យហ្នឹងគឺអត់ចេះធ្លាក់ចុះហើយអញ្ចឹងជាមួយការសារដូចគ្នាអញ្ចឹងបើសិនជា product ហ្នឹងកំពុងតែលូដាច់មានថាមានគេគ្រប់គ្រងមានគេស្គាល់ច្រើនទទួលបានភាពជោគជ័យប៉ុន្តែ ក្នុងកំឡុងពេលណាមួយក៏ការលក់ របស់ product ហ្នឹងអាចធ្លាក់ចុះផងដែរដោយសារតែមានជា product ថ្មីឬក៏ការលក់ណាលើ product ថ្មីផលិតផលថ្មីហ្នឹងមាន ភាពល្អជាងឬក៏គុណភាព ប្រសើរជាងអញ្ចឹងណាអឺជាមួយនឹងចំណុចទី2គឺផលប៉ះពាល់នៃ concept របស់ពណ៌ជីវិតហ្នឹងគឺយុទ្ធសាស្ត្រទីផ្សារនិងការលក់ខុសគ្នា មានថាយុទ្ធសាស្ត្រទីផ្សារណាមួយឬក៏យុទ្ធសាស្ត្រនៃការលក់ណាមួយអាចសមស្របទៅតាម ដំណាក់កាលណាមួយអញ្ចឹងមើលថាមិនប្រកាសថា4ដំណាក់កាលមិញហ្នឹងយើងត្រូវប្រើ marketing ឬក៏ strategy ដូចដូចគ្នាអញ្ចឹងមើលថាយើងធ្វើតាមចំណុចដូចថា introduction អញ្ចឹងយើងត្រូវមានការធ្វើការ stock ផលិតផលឲ្យបានច្រើនមានការផ្សព្វផ្សាយផលិតផលរបស់យើងទៅកាន់អតិថិជនឲ្យគាត់បានស្គាល់កាន់តែច្រើននឹងជាមួយនឹងចំណុចហ្នឹងគឺមានតែប៉ុណ្្នឹងទេ ចំណុចបន្ទាប់គឺយើងនិយាយអំពី product adoption and diffusion ជាមួយទ្រឹស្ដីនេះត្រូវបានដាក់ចេញដំបូងដោយលោក Everett Roger នៅក្នុងឆ្នាំ1962ហើយទ្រឹស្ដីហ្នឹងគឺ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធឬក៏យើងនិយាយថា closely relate ជាមួយទៅនឹង វដ្តជីវិតរបស់ផលិតផលដែលទិសដៅនេះគឺពិព័រណ៍នេះអំពីអាយ៉ាបតឆ្នៃប្រឌិតថ្មីនិងការប្រកាន់ខ្ជាប់ថាលក្ខណៈនៃផលិតផលថ្មីអាចប៉ះពាល់ទៅដល់អត្រានៃការ adoption របស់ទិសដៅនឹងអឺនៅក្នុងទិសដៅហ្នឹង customer ឬក៏អតិថិជនត្រូវបានដាក់ទៅជាផ្នែកមួយនៃ adapter ទាំង5ប្រភេទដែល ពួកគេមាន ម្នាក់ម្នាក់ហ្នឹងមានអតចរិតលក្ខណៈខុសគ្នាដែរក្នុងហ្នឹងគឺមានដូចជា innovator early adopter, early majority, late majority និង late god ចំណុចបន្ទាប់គឺយើងនិយាយអំពី pricing អឺដូចគ្នាទៅនឹង product ដែរការសម្រេចចិត្តក្នុងការកំណត់តម្លៃឬក៏យើងហៅថា pricing decision គឺរួមបញ្ចូលតំបន់សម្រេចចិត្តជាច្រើន ក្នុងការផ្លាស់ប្ដូរតម្លៃមានដូចជាគោលបំណងកំណត់តម្លៃត្រូវបានត្រូវតែកំណត់កម្រិតតម្លៃត្រូវបាន set ការសម្រេចចិត្តទាក់ទងនឹងគោលនយោបាយឥណទាននិងការបញ្ចុះតម្លៃក៏ដូចជានីតិវិធីត្រូវបានបង្កើតឡើងសម្រាប់ការផ្លាស់ប្ដូរតម្លៃមួយអឺធាតុសំខាន់មួយ នៅក្នុង marketing គឺអំណាចរបស់អតិថិជនក្នុងការទិញ អញ្ចឹងប្រសិនបើក្រុមហ៊ុនមិនអាចបែងចែកផលិតផលឬក៏សេវាកម្មពីដៃគូប្រកួតប្រជែងបានទេនោះក្រុមហ៊ុនត្រូវតែមានលទ្ធភាពផ្ដល់ជូននូវតម្លៃឲ្យសមស្របទៅនឹងសេដ្ឋកិច្ចឲ្យកាន់តែច្រើនឬក៏យើងហៅថា economical price ដើម្បីកំណត់កម្រិតតម្លៃកតាមួយចំនួនត្រូវបានយកមកពិចារណាដែលក្នុងកតាហ្នឹងរួមមានដូចជាទី1គឺ company objective ក្នុងការសម្រេចចិត្តកំណត់តម្លៃក្រុមហ៊ុនត្រូវកំណត់ថាតើគោលដៅអ្វីខ្លះដែលខ្លួនចង់បានដើម្បីសម្រេចបាននៅបរិបទនៃគោលបំណងហេដ្ឋាវត្ថុនិងទីផ្សាររបស់ក្រុមហ៊ុនចំពោះកម្រិតតម្លៃសម្រាប់ផលិតផលនីមួយៗគួរតែឆ្លុះបញ្ចាំងពីគោលបំណងនេះម្យ៉ាងវិញទៀតក្រុមហ៊ុនមួយអាចប្រើប្រាស់គោលដៅហេដ្ឋាវត្ថុរបស់ខ្លួនទាក់ទងនឹងការស្ដារប្រាក់ដំបូងឬរយៈពេលសងត្រឡប់ដែលបានបញ្ជាក់សម្រាប់ការវិនិយោគ ចំណុចទី2គឺ marketing objective ដែលក្នុងចំណុចនេះអាចមានឥទ្ធិពលលើការសម្រេចចិត្តលើតម្លៃឧទាហរណ៍ក្រុមហ៊ុនអាចកំណត់ថាយុទ្ធសាស្ត្រទីផ្សារដែលសមស្របបំផុតសម្រាប់ផលិតផលថ្មីដែលខ្លួនបានបង្កើតឡើង គឺដើម្បីមានចំណាយទីផ្សារយ៉ាងច្រើនតាមដែលអ្វីដែលខ្លួនអាចធ្វើទៅបានយុទ្ធសាស្ត្របែបនេះគឺជាយុទ្ធសាស្ត្រដែលដែលគេហៅថា ជាយុទ្ធសាស្ត្រជ្រៀតចូលទីផ្សារវាត្រូវបានផ្អែកលើការរំញោចនិងការចាប់យកតម្រូវការដែលគ្រប់គ្រងដោយតម្លៃទាបនិងការផ្សព្វផ្សាយយ៉ាងខ្លាំង ម្យ៉ាងទៀតក្រុមហ៊ុនអាចកំណត់ថាយុទ្ធសាស្ត្រ marketing scam skimming គឺស្រោមស្រពគឺសមស្រប ដែលនៅក្នុងទីនេះតម្លៃដំបងត្រូវបានកំណត់ដែលជាញឹកញាប់នោះត្រូវបានគ្រប់គ្រងដោយកម្រិតខ្ពស់នៃការចំណាយលើការផ្សព្វផ្សាយហើយចំនួនប្រាក់ចំណេញអតិបរិមាណត្រូវបានគេយកមកមុនពេលបញ្ចុះតម្លៃគោលបំណងបែបនេះគួរតែត្រូវតាក់ទងទៅជាមួយនឹង sales management និងសមាជិកម្នាក់ៗនៃ sales នៃក្រុម sales ចំណុចទី3គឺ demand consideration នៅក្នុងទីផ្សារភាគច្រើន upper limit ភាគច្រើន upper limit ចំពោះតម្លៃដែលក្រុមហ៊ុនអាច ផ្លាស់ប្ដូរត្រូវបាន កំណត់ដោយតម្រូវការឬក៏យើងហៅថា demand និយាយសាមញ្ញទៅ គឺគេអាចឆាចបានតម្លៃនេះជាមួយនឹងអ្វីដែលទីផ្សារអាចត្រត្រត្រង់ទៅបានចំណុចនេះបង្ហាញយ៉ាងច្បាស់នៅភាពស្មុគស្មាញនៃការវិភាគតម្រូវការនិងទំនាក់ទំនងរបស់វាចំពោះការសម្រេចចិត្តលើតម្លៃ។ ទី4គឺ cost consideration ប្រសិនបើ demand កំណត់កម្រិតខ្ពស់សម្រាប់តម្លៃដូចនេះ cost កំណត់តម្លៃនៅកម្រិតទាបនៅក្នុងអង្គភាពបង្កើតប្រាក់ចំណេញតម្លៃក្នុងការឆាតចាំបាច់ត្រូវគ្របដណ្ដប់ថ្លៃដើមសរុបនៃផលិតផលនិងទីផ្សារដោយមានសារប្រាក់ចំណេញដែលខ្លួនចង់បានក្រុមហ៊ុនជារឿយៗចាប់ផ្ដើមដំណើរការនៃការសម្រេចចិត្តលើតម្លៃដែលពិចារណាលើថ្លៃដើមរបស់ពួកគេ បច្ចេកទេសមួយចំនួននៃការកំណត់តម្លៃត្រូវបានកំណត់ដោយផ្នែកដោយផ្អែកលើមូលដ្ឋាននៃថ្លៃដើមឧទាហរណ៍ការចំណាយសរុបក្នុងមួយឯកតាត្រូវបានគណនាភាគរយ ត្រូវបានបន្ថែមសម្រាប់ប្រាក់ចំណេញនិងតម្លៃចុងក្រោយត្រូវបានគណនាទី5គឺ competitor considerations ការសម្រេចចិត្តលើតម្លៃជាពិសេសការផ្លាស់ប្តូរតម្លៃយុទ្ធសាស្ត្ររយៈពេលខ្លីជាញឹកញាប់គឺជាការឆ្លើយតបដោយផ្ទាល់ចំពោះសកម្មភាពរបស់ដៃគូប្រកួតប្រជែង ត្រូវយកចិត្តទុកដាក់នៅក្នុងការប្រើប្រាស់យុទ្ធសាស្ត្រនេះជាពិសេសនៅពេលដែលចលនានៃតម្លៃធ្លាក់ចុះនៅពេលដែលបន្ទាបតម្លៃអាចនឹងពិបាក ក្នុងការចង់បើយើងចង់ធ្វើការតឡាងតម្លៃវិញមានថាវាអាចនឹងពិបាកអញ្ចឹងដូចនេះក្រុមហ៊ុន គួរតែពិចារណាលើការឆ្លើយតបក្រៅពីការកាត់បន្ថយតម្លៃដើម្បីប្រកួតប្រជែងហើយពេលខ្លះទំហំផលិតផលត្រូវបានកាត់បន្ថយដូច្នេះតម្លៃអាចធ្វើការរក្សាទុកបាន។ បាទជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះជាសុមានហើយឥឡូវខ្ញុំនឹងមកនិយាយបន្តពីមិត្តភ័ក្តិរបស់ខ្ញុំអឺមដែលចូលចំណុចនេះគឺនិយាយពី communication ការទំនាក់ទំនងចំពោះនិយមន័យនៃ communication ហ្នឹងគឺវា គឺជាការផ្ទេរព័ត៌មាន ពីកន្លែងមួយទៅមនុស្សម្នាក់ឬក្រុមមួយទៅកន្លែងមនុស្សទៅកន្លែងមួយ ផ្សេងទៀតហើយចំពោះ នៃ communication នៅក្នុង marketing ហ្នឹងគឺវាអឺសំដៅទៅលើមធ្យោបាយដែល ក្រុមហ៊ុន បានអនុម័តដើម្បីបញ្ជូនសារអំពីផលិតផលនិងម៉ាកដែលពួកគេបានលក់ដោយផ្ទាល់ឬដោយប្រយោជន៍ទៅដល់អតិថិជនដែលមានគោលបំណងចំចូលពួកគេទិញហើយចំពោះ marketing communication នេះដែរគឺវាមានតួនាទីសំខាន់ក្នុងការបង្កើត brand នៅលើទីផ្សារ ដែរហើយ marketing communication ហ្នឹងគឺវា មាន ធាតុផ្សំរបស់វាមានដូចជា um advertising self promotion publicity និង sponsorship អឺចំពោះ advertising នេះផងដែរគឺវាគឺជាវិធីសាស្ត្រមួយដែលចំណាយដែលត្រូវចំណាយដែរប្រយោជន៍ដោយក្រុមហ៊ុនដើម្បីអឺជូនដំណឹងឬផ្តល់ព័ត៌មានដល់អតិថិជន អំពីទំនិញនិងសេវាកម្ម របស់ពួកគេតាមរយៈដូចជាទូរទស្សន៍វិទ្យុនិង social media ជាដើមហើយចំពោះខ្សែ promotion គឺគឺវាសំដៅទៅលើការលើកទឹកចិត្តរយៈពេលខ្លីមួយចំនួនដើម្បីចប់ចរអតិជនឲ្យគ្រប់ផ្ដើមការទិញទំនិញនិងសេវាកម្មដោយចំពោះការផ្សព្វផ្សាយនេះគឺវាមិនត្រឹមតែ ជួយក្នុងការរក្សាអតិជនដែលមានស្រាប់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងតេតេអតិជនថ្មីដោយទទួលបានអត្ថប្រយោជន៍ បន្ថែមផងដែរហើយចំពោះការធ្វើ sale promotion ហ្នឹងគឺរួមមានដូចជាការ discount ការ payback និងការ buy one get one ជាដើមហើយ public city គឺវាផ្ដោតទៅលើការតំណាក់តំណងសាធារណៈដែលក្រុមហ៊ុនត្រូវអនុវត្តសកម្មភាពសង្គមនានាដូចជាការដាំដើមឈើការជួយកុមារកំព្រាការសាងសង់សាលារៀនជាដើម ដើម្បីក្នុងគោលបំណងបង្កើតនៅរូបភាព brand របស់ពួកគេនៅលើទីផ្សារផងដែរហើយចំពោះ sponsorship គឺវាគឺវាតម្រូវឲ្យ ក្រុមហ៊ុនត្រូវ sponsor ដល់កម្មវិធីមួយចំនួនដូចជាកម្មវិធីកីឡាកម្មវិធីកំសាន្តនានាដែលមករកប្រាក់ចំណេញឬក៏ព្រឹត្តិការណ៍សហគមន៍ជាដើម ដើម្បីពង្រឹង brand របស់ក្រុមហ៊ុននឹង នៅក្នុងកំណត់អតិជន។ អញ្ចឹងនៅពេលមានកម្មវិធីដូចជាកីឡាកម្មវិធីកំសាន្តអីចឹងទៅអតិជននឹងបានស្គាល់នៅផលិតផលឬក៏ brand របស់យើងទៅតាមកម្មវិធីហ្នឹងផងដែរអឺចូលដល់ចំណុចនេះគឺវានិយាយពី the marketing mix in B2C and B2B market ដែលទីមួយហ្នឹងគឺ the marketing mix in B2C market ចំពោះ B2C ហ្នឹងគឺពាក្យពេញរបស់វា ពាក្យពេញរបស់វា គឺ business to consumer ដែលវាតកតងទៅនឹងការធ្វើទីផ្សារដល់អតិថិជនដោយអតិថិជននឹងធ្វើការ purchasing សម្រាប់តម្រូវការផ្ទាល់ខ្លួនឬក៏ family need របស់ពួកគេ ហើយនឹងសម្រាប់ការប្រើប្រាស់ឯកជន និងគោលបំណងឯកជន របស់ពួកគេផងដែរហើយចំពោះហើយ element នៅក្នុង ហើយ element នៃ marketing mix នៅក្នុង B2C ហ្នឹងវាមានដូចជា product promotion price ហើយនិង plus អឺដែលទី1ហ្នឹងគឺ product ចំពោះ product នៅក្នុងបរិបទ B2C ហ្នឹងផងដែរគឺវាផ្ដោតសំខាន់ទៅលើ branding packaging logo និងការ design ហើយភាពចាំបាច់និងសារៈសំខាន់នៅក្នុងទីផ្សារ B2C នេះចំពោះផលិតផលគឺត្រូវមានការអភិវឌ្ឍនិងការកែច្នៃផលិតថ្មីដើម្បី ធ្វើឲ្យអតិថិជនចាប់អារម្មណ៍ ចំពោះ promotion វិញគឺ promotion នៅក្នុងទីផ្សារ B2C ហ្នឹងគឺវាផ្ដោតសំខាន់ទៅលើការផ្សាយពាណិជ្ជកម្មជាជាងការលក់ដោយផ្ទាល់ហើយចំពោះការផ្សាយពាណិជ្ជកម្មជាទូទៅ គឺផ្ដោតទៅលើការគឺផ្ដោតទៅលើទីផ្សារដ៏ធំហើយនឹងផ្ដោតលើរូបភាពនៃ brand និងការផ្សាយពាណិជ្ជកម្មជា message ដើម្បីបញ្ចប់ចូល ដល់អតិថិជនផងដែរហើយទី3 price គឺ គឺវាមានសារៈសំខាន់និងតួនាទីហើយចំពោះសារៈសំខាន់និងតួនាទីរបស់តម្លៃនៅក្នុងទីផ្សារ B2C ហ្នឹងគឺវាមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងទៅលើផលិតផលនិងទីផ្សារផ្សេងៗគ្នាដោយសារតែអឺវាមិនមានភាពទៀងទាត់ហើយចំពោះ pledge គឺអឺវាអាស្រ័យទៅលើទីផ្សារនិងគោលបំណងរបស់ក្រុមហ៊ុនដែលអឺខាងគេដែលគេផ្ដល់ឲ្យ ហើយចំពោះការចែកចាយនៅក្នុងទីផ្សារ B2C ហ្នឹងគឺ វាចាំបាច់គឺត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើអ្នកអ្នកលក់រេដែលយកទៅចែកចាយបន្តផងដែរអឺនឹងហើយបន្តមកទៀតគឺទី2គឺនិយាយ the market និយាយពី the marketing mix in B2B market ចំពោះ B2B ហ្នឹងពាក្យពេញរបស់វាគឺ business to business ដែលវាសំដៅទៅលើការធ្វើទីផ្សារផលិតផលឬសេវាកម្មទៅដល់អាជីវកម្មនៅអង្គភាពដទៃទៀតហើយចំពោះ element នៃ marketing mix នៅក្នុង B2B ហ្នឹងគឺវាដូចទៅនឹង B2C ផងដែរដែលវាមានដូចជា product promotion price ហើយនិង place អឺចំពោះ product ហ្នឹង ចំពោះ product គឺចំពោះ product នៅក្នុងទីផ្សារ B2B ហ្នឹងគឺអ្នកទិញភាគច្រើនគឺជ្រើសរើសជាញឹកញាប់ទៅលើលក្ខណៈបច្ចេកទេសនៃផលិតផលដូច្នេះផលិតផលជារឿយៗគឺត្រូវបានគេបដូរទៅតាមតម្រូវការរបស់អតិថិជនម្នាក់ម្នាក់ជាមួយនឹងការធានាគុណភាពផងដែរហើយចំពោះ promotion វិញគឺ promotion នៅក្នុងទីផ្សារ B2B ហ្នឹង គឺវាសង្កត់ធ្ងន់ទៅលើ personal selling ដែលវាផ្ទុយទៅនឹង B2C ហើយចំពោះការធ្វើ sale promotion គឺត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងទីផ្សារ B2B នេះហើយចំពោះការផ្សាយជាសាធារណៈ publicity ហ្នឹងគឺវាគឺជាការសិក្សាដ៏សំខាន់មួយផងដែរដែលនៅក្នុងទីផ្សារ B2B អឺត្រូវការហើយជាពិសេសនៅពេលដែលបើកដំណើរការផលិតផលថ្មី ហើយចំពោះ price គឺតម្លៃគឺវាត្រូវបានចរចានៅក្នុងទីផ្សារ B2B ហ្នឹងហើយវាអាច នឹងទទួលបាននៅ ដំណើរការផ្សេងៗគ្នាសម្រាប់ការកំណត់តម្លៃនិងការដកស្រង់តម្លៃពិសេសដូចជាការដេញថ្លៃជាដើមហើយចំពោះ flash គឺវាតកតងទៅនឹងការដាក់ទីតាំងទៅលើទីផ្សារ B2B ហ្នឹងគឺវាគឺការចែកចាយតែងតែមានដោយ ផ្ទាល់ផងដែរហើយចំពោះការដឹកជញ្ជូនគឺវាមានសារៈសំខាន់ណាស់ សម្រាប់ម្ចាស់អាជីវកម្មដែលត្រូវយកចិត្តទុកដាក់នៅក្នុងទីផ្សារ B2B នឹងអឺចំណុចនេះអឺនិយាយពី relationship between sales and marketing ជាព្រោះទំនាក់ទំនងរវាងការលក់និងទីផ្សារគឺភាគច្រើនតែតែមាន ការប៉ះទង្គិចគ្នាដោយសារតែអឺដោយនៅក្នុងអង្គភាពជាច្រើនផ្នែកទីផ្សារនិងផ្នែកលក់តែតែមានចំនួននឹងការពេញ នឹងការមិនពេញចិត្តនឹងគ្នាត្រង់ថាផ្នែកលក់តែងតែ complain ថាផ្នែកទីផ្សារហ្នឹងមិនស្គាល់ពីអតិថិជនបានច្បាស់ដោយផលិតនៅផលិតផលនិងធ្វើការផ្សព្វផ្សាយដោយមិនសមស្របទៅនឹងពួកគេ ដែលនាំឲ្យខាងផ្នែកលក់ហ្នឹងមិនអាចលក់ចេញបាន ហើយចំណែកឯខាង marketing ហ្នឹងក៏បាន complain ថាផ្នែកលក់ហ្នឹងមិនធ្វើតាមគោលដៅយុទ្ធសាស្ត្រនិងមិនតាមដានការនាំមុខដែលមានគុណភាព ដែលផ្នែកទី3បានផ្ដល់ឲ្យអឺអញ្ចឹងតំណែងតំណងរវាងទាំងពីរហ្នឹងគឺភាកច្រើនតែតែមានការផាសទង្គិចគ្នាអឺដូច្នេះហើយនៅក្នុងអង្គភាព1ការផ្នែកទីផ្សារគឺគួរតែផ្ដល់នៅទស្សនវិស័យនៃផលិតផលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីអាចអតិជនចាប់អារម្មណ៍ក្នុងការទិញហើយបន្ទាប់មកអឺ អត្តបុកទៀតគឺផ្នែកលក់នឹងគឺអាចបង្វែរវាទៅជាការលក់បានឆាប់រហ័សផងដែរដែលនឹងអាចរកប្រាក់ចំណេញដល់អង្គភាពបានអឺចំណុចនេះគឺនិយាយអំពី target market choice អឺចំពោះ target market ហ្នឹងគឺវាតំណាងឲ្យក្រុមបុគ្គលដែលមានអបរិការការយល់ឃើញនិងចំណាប់អារម្មណ៍ស្តីងគ្នា ហើយ target market នឹងផងដែរគឺវារួមបញ្ចូលទាំងបុគ្គលដែលមានអឺ similar expectation ក្នុងពី organization ឬ marketer ផងដែរហើយចំពោះជំរឿក្នុងការជ្រើសរើស target market នឹងអឺសម្រាប់អង្គភាពនិងអ្នកទីផ្សារដែលចាំបាច់គឺត្រូវសិក្សាស្វែងយល់ពីបញ្ហាមួយចំនួនគឺ ដូចជារបៀបរស់នៅរបស់អ្នកប្រើប្រាស់ប្រាក់ចំណូលរបស់អ្នកប្រើប្រាស់ការអប់រំនិងពជាជីវៈរបស់ប្រជាជននិងស្ថានភាពសង្គមផងដែរដែលអ្វីទាំងអស់នេះហើយគឺវាគឺដើម្បីស្វែងយល់ពីចំណងចំណូលចិត្តរបស់មនុស្សម្នាក់ម្នាក់ដើម្បីផលិតនៅផលិតផលឬសេវាកម្មឲ្យសមស្របទៅនឹងពួកគេហើយចូលដល់ចំណុចនេះគឺនិយាយពី differential advantage um, differential advantage ហ្នឹងគឺជាការប្រមូលផ្ដុំនៅគុណប្រយោជន៍ឬលក្ខណៈពិសេសរបស់ក្រុមហ៊ុនឬផលិតផលដែលកំណត់វា ដាច់ដោយឡែកពីការប្រកួតប្រជែងនៅក្នុងទស្សនៈរបស់អតិថិជនហើយហើយ differential advantage នឹងផងដែរគឺវាអនុញ្ញាតឲ្យក្រុមហ៊ុនកាត់ថ្លៃសម្រាប់ផលិតផលឬទំនិញក្នុងតម្លៃ premium ដែលហើយនឹងអាចឲ្យអតិថិជន មិនត្រឹមតែទទួលស្គាល់គុណសម្បត្តិនៃផលិតផលឬសេវាកម្មនោះប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចឲ្យអតិថិជននឹងយល់ថាវាមានតម្លៃគ្រប់គ្រាន់ក្នុងការចំណាយផងដែរប៉ុន្តែអឺប៉ុន្តែក្នុងការបង្កើតនៅ differential advantage នឹងគឺវាគឺជាចំណុចចាប់ផ្ដើមនៃយុទ្ធសាស្ត្រទីផ្សារជោគជ័យមួយប៉ុន្តែចំណុចនេះគឺត្រូវចាំបាច់តទៅនឹងអ្នកលក់ក្នុងការធ្វើផែនការលក់ដែលធានាថាពួកគេអាច អឺអាចបញ្ជាក់បានច្បាស់ពីអតិជន ដោយវាអាចមានផលលំបាកពីរយ៉ាងដែល ទី1ហ្នឹងគឺកម្លាំងលក់អាចធ្វើឲ្យអន្តរាយដល់ differential advantage ហ្នឹងដោយសារការផ្ដល់ម្ដងហើយម្ដងទៀតដល់តម្រូវការរបស់អតិជនសម្រាប់នៅតម្លៃសមរម្យមួយហើយចំពោះផលលំបាកទី2ហ្នឹងគឺ លក្ខណៈពិសេសដែលបញ្ជាក់ពីគុណប្រយោជន៍ ពីគុណប្រយោជន៍ different town នឹងគឺត្រូវបានទំនាក់ទំនងប៉ុន្តែអត្ថប្រយោជន៍របស់តិជននឹងមិនត្រូវបាន គេយកចិត្តទុកដាក់ទេអញ្ចឹងវាអាចធ្វើឲ្យ បាត់បង់នៅអតិជនមួយចំនួនផងដែរអឺនឹងអរគុណចំណុចរបស់ខ្ញុំចោលដំណឹងហើយចំណុចបន្ទាប់មិត្តភ័ក្តិរបស់ខ្ញុំនឹងនិយាយបន្តអូខេជាដំបូងសូមជម្រាបសួរទៅដល់លោកគ្រូនិងសួស្តីមិត្តរួមថ្នាក់ទាំងអស់គ្នា ខ្ញុំបាទឈ្មោះដូចសុខហេងនឹងធ្វើការបកស្រាយនៅប្រធានបទដដែលប៉ុន្តែនៅក្នុងចំណុចទី1.10រហូតដល់1.11អញ្ចឹងចំណុចនេះដែរតើយើងត្រូវសិក្សាអ្វីខ្លះនៅក្នុងចំណុចទី1.10ហើយនៅ1.11នេះអញ្ចឹងបើចង់នៅច្បាស់សូមតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាអូខេ ឥឡូវយើងចូលមកដល់ចំណុច1.10ដែលជាចំណុចតំណាក់តំណងរវាងការលក់និងទីផ្សារតើមានតំណាក់តំណងយ៉ាងដូចម្ដេចអញ្ចឹងខ្ញុំសូមលើកយក នៅ ចំណុចមួយ នៅក្នុងចំណុចធំមួយនេះផងដែរគឺតកតងជាមួយនឹង marketing strategy and management of personal selling គឺមានន័យថាយុទ្ធសាស្ត្រទីផ្សារនិងការគ្រប់គ្រងការលក់ផ្ទាល់ខ្លួនតើយើងធ្វើយ៉ាងដូចម្ដេចអញ ចឹងអ្នកនាងអាចកលេចមកមើលនៅក្នុងរូបមួយនេះដែលខ្ញុំបានលើកយកមកបង្ហាញកាលណាយើងមានជា marketing strategy ក៏ដូចជាយុទ្ធសាស្ត្រទីផ្សារយើងត្រូវនឹកឃើញដល់3ចំណុចគឺតកតងជាមួយនឹង function objective ហើយនឹង strategy អញ្ចឹងយើងយើងថាតើយើងមានផលិតផលរបស់យើងនេះមានមុខងារអ្វីដែលធ្វើឲ្យអតិថិជនយើងនឹងគឺសម្រេចចិត្ត ទិញនៅផលិតផលយើងហើយតែគោលបំណងអ្វីដែលយើងចង់លក់ទៅដល់អតិជនរបស់យើងលក់ផលិតផលទៅដល់អតិជនរបស់យើងហ្នឹងឯងហើយថាតើយើងប្រើនីតិសាស្ត្រអ្វីដើម្បីលក់ផលិតផលយើងនឹងបានសម្រេចទៅដល់អតិជនរបស់យើងហ្នឹងឯងអញ្ចឹងកាលណាយើងមាន3ចំណុចនេះយើងអាចក្តោបក្តាំនៅការលក់ផ្ទាល់ខ្លួនបានហើយអញ្ចឹងកាលណាមុននឹងយើងមាន3ចំណុចនេះយើងត្រូវនឹកឃើញទៅដល់ចំណុច3ខាងក្រោមគឺតកតងជាមួយនឹង self foresight Sales Manager Objective ហើយនិង Salesforce Organization Salesforce Site នេះបើយើងនិយាយជាភាសាខ្មែរគឺទំហំនៃការលក់យើងតើធំដល់កម្រិតណាហើយតើយើងមានគោលបំណងសំខាន់អ្វីនៅក្នុងការលក់ទៅដល់អតិថិជនហ្នឹងហើយហើយមួយទៀតគឺតើយើងបានរៀបចំនៅកម្លាំងការលក់របស់យើងនឹងបានត្រឹមត្រូវហើយឬនៅឬក៏បានរៀបចំហើយឬនៅអូខេឥឡូវខ្ញុំនឹងធ្វើការបកស្រាយនៅចំណុចបន្ទាប់ទៀតដែលតកតងជាមួយនឹង Salesforce ដែលធ្វើការបកស្រាយនៅស្លាយបន្ទាប់អូខេឥឡូវយើងចូលមកដល់កន្លែង management of the cell foci អូខេអូខេអញ្ចឹងអឺក្នុងចំណុចនេះគេចង់និយាយពីការគ្រប់គ្រងនៃកម្លាំងការលក់របស់យើងតើយើងគ្រប់គ្រងយ៉ាងដូចម្ដេចអញ្ចឹងដើម្បីគ្រប់គ្រងបាន យើងត្រូវរៀបចំនៅ6ជំហាន ដែល slide នេះខ្ញុំធ្វើការបកស្រាយ3ជំហានសិន និង slide បន្ទាប់ទៀតខ្ញុំធ្វើការបកស្រាយ3ជំហានបន្ទាប់អូខេអញ្ចឹងឥឡូវយើងកន្លែងមកមើលជំហានទី1គឺតកតងជាមួយគោលបំណងគោលបំណងតើយើងមានគោលបំណងហ្នឹងលក់អីគេលក់អីគេហើយយើងលក់ឲ្យអ្នកណាអូខេលក់ឲ្យអ្នកណាហើយបន្តមកទៀតអឺពេលយើងមានគោលបំណងហើយយើងត្រូវការរើសនៅបុគ្គលិកដើម្បីធ្វើការលក់អូខេហ្នឹងហើយពេលយើងរើសបុគ្គលិកបានហើយគាត់ apply CV យើងហើយបន្តមកយើង ធ្វើការ short list ដើម្បី select យកបុគ្គលិកណាដែលស័ក្តិសមជាមួយនឹងការលក់នៅផលិតផលរបស់យើងបន្ទាប់ពីយើង short list បានហើយយើងយកគាត់ដែលបាន short list ហ្នឹងយកមក train ភាសាទៀត train ភាសាដើម្បីបរៀនគាត់បញ្យលគាត់ពីផលិតផលរបស់យើងធ្វើការលក់មិនអីមិននិងអត្ថប្រយោជន៍នៃផលិតផលរបស់យើង ដើម្បីគាត់កាន់តែខ្លាំងទៀតអូខេអញ្ចឹងខ្ញុំសូមទៅស្រាយបន្តធ្វើការបកស្រាយនៅជំហានទី4 អូខេឥឡូវយើងចូលមកដល់ជំហានទី4ហើយគឺតកតងជាមួយនឹង motivating and compensating គឺយើងធ្វើការលើកទឹកចិត្តគាត់លើកទឹកចិត្តបុគ្គលិកយើងហ្នឹងហើយនឹងអឺ compensating ហ្នឹងមានន័យថាតើយើងមានជាប្រាក់ប៉ះបើប្រាក់លើកទឹកចិត្តគាត់យ៉ាងដូចម្ដេចខ្លះពេលដែលគាត់លក់ដល់កំណត់មួយដែលដែលយើងបានកំណត់ឲ្យគាត់ថាមួយខែយើងកំណត់ឲ្យគាត់លក់បាន100ផលិតផលឬក៏200អញ្ចឹងទៅហ្នឹងហើយ ចឹងយើងមានជាប្រាក់លើកទឹកចិត្តគាត់ហ្នឹងចំនួនប្រហែលអីប្រហែលហ្នឹងទៅដើម្បីឲ្យគាត់មានការខិតខំប្រឹងប្រែងក្នុងការលក់អូខេអញ្ចឹងចំណុចទី5គឺតកតងជាមួយនឹងការវិតម្លៃនៃការលក់របស់គាត់ពេលដែលយើងរៀបចំយុទ្ធសាស្ត្រទាំងអស់ហ្នឹងហើយយើងវិតម្លៃតែគាត់លក់អត់មួយខែប្រហែលអីប្រហែលហើយចំណុចចុងក្រោយ គឺយើងវិតម្លៃម្ដងទៀតហើយយើងធ្វើការគ្រប់គ្រង នៅទិន្នន័យប្រតិបត្តិការការលក់របស់គាត់ទាំងអស់អូខេហ្នឹងហើយ ខេអ្នកទាំងអស់គ្នាឥឡូវយើងមកដល់ចំណុចមួយទៀតគឺតកតងជាមួយនឹង marketing strategy and sales management តកតងជាមួយយុទ្ធសាស្ត្រទីសានិងការគ្រប់គ្រងនៃការលក់របស់យើងអញ្ចឹងយើងមើលទៅលើតារាងមួយនេះអ្នកនេះអាចឃើញថា strategic marketing and strategic marketing objective អូខេអញ្ចឹងកន្លែងយើងបានចែកជា4បានចែកជា4គឺមាន build hold harvest ហើយនឹង divest ហើយនឹងមួយទៀតអ្នកនរអាចឃើញ cell objective ហើយនឹង cell strategy អញ្ចឹងបើយើងបកជាភាសាខ្មែរកន្លែងនេះយុទ្ធសាស្ត្ររបស់យើងគុំដល់យុទ្ធសាស្ត្ររបស់យើងហ្នឹងគឺដំបូងយើងកសាងសិនណាកសាងតិជនតែកសាងដូចមេធាវីយុទ្ធការបកស្រាយនេះកន្លែងនេះឥឡូវយើងធ្វើការបកស្រាយមួយមួយមកទៅកសាងអញ្ចឹងយើងត្រូវអឺ build cell volume មានន័យថាយើងត្រូវកសាងនៅទំហំការលក់របស់យើងហ្នឹងហ្នឹងឯងគុំដងរបស់យើងកសាងនៅទំហំការលក់ មានថា sell objective យើងកសាងទំហំការលក់ហើយតើ sell strategy យើងធ្វើមិនការអនុវត្តយើងមិនយើងត្រូវបង្កើននៅការ call rate ទៅលើ account ដែលយើងធ្លាប់មានស្រាប់ចឹងណាហ្នឹងហើយខ្ញុំថាយើងធ្វើការតាក់ទងទៅការតេជជនដែលយើងធ្លាប់ដែលគាត់ធ្លាប់ទិញផលិតផលពីយើងពីមុនមកចឹងហ្នឹងហើយនឹងយុទ្ធសាស្ត្រមួយខាងក្រុមនេះស្ទើរជាការបៀលប៉ុន្តែខ្ញុំលើកឧទាហរណ៍មួយមួយបន្ទាប់ពីយើងធ្វើការ call ទៅកាន់អតិជនដែលយើងមានស្រាប់ហើយជាងឥឡូវយើងធ្វើការ hold នេះបើយើងបកនៃចំថាកាន់យើងតែប៉ុន្តែមែនទេក្នុងន័យនេះគេដាក់ថារៀបចំមកយើងដែរហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងធ្វើការកសាងយុទ្ធការរៀបចំនៅនេះហ្នឹងរៀបចំនៅអ្វីដែលយើងបានបរិច call បរិចទីសានយើងបានតេតតងទៅកាន់អតិជនហើយតមកយើងធ្វើការរក្សានៅទំហំការលក់របស់យើងដែលយើងបានបរិចថែមហ្នឹង អឺរក្សាមិនគឺយើងនៅតែបន្តការ call ទៅកាន់ account ដែលយើងធ្លាប់អឺដែលយើងធ្លាប់តាក់ទងទៅនៅក្នុង bill ហ្នឹងហើយហើយបន្តមកដល់វគ្គ harvest ពុំដល់វគ្គថ្ងៃងាយស្រួលយើងនិយាយងាយស្រួលថាវគ្គប្រមូលផលអានេះហ្នឹងហើយអញ្ចឹងយើងត្រូវកាត់បន្ថយនៅការលក់តម្លៃដើមរបស់យើងអូខេកាត់បន្ថយរបៀបម៉េចកាត់បន្ថយដោយតាក់ទងទៅកាន់ account ណាដែលយើងគិតថាគាត់នឹងអាចនឹងទិញផលិតផលរបស់យើងក៏មានលទ្ធភាពក្នុងការទិញហ្នឹងហើយតមកចំណុចចុងក្រោយចំណុច vlog ចំណុច device ចំណុចហ្នឹងគឺយើង vlog មានថាយើង clear នៅ inventory របស់យើងហ្នឹងអឺយើងលក់នៅ inventory របស់យើងហ្នឹងឲ្យបានឆាប់រហ័សចឹងត្រូវធ្វើម៉េចចឹងយើងត្រូវប្រើ discount យុទ្ធសាស្ត្រ discount ដើម្បីលក់ទៅឲ្យអតិជន ទៅតាមរយៈការ correct ហ្នឹងហើយការតាក់ទងតាម account ផ្សេងៗលេខទូរស័ព្ទអីចឹងទៅហ្នឹងហើយអូខេឥឡូវយើងចូលមកដល់ចំណុចមួយទៀតគឺ selling function គឺមុខងារនៃការលក់គឺបែងចែកជា5 5មុខងារគឺទី1គឺ sell volume ដែលយើងនិយាយភាសាខ្មែរអឺទំហំនៃការលក់របស់យើងហ្នឹងមុខងារនៃការលក់គឺយើងសំខាន់គឺ តើយើងទំហំនៃការលក់របស់យើងហ្នឹងលក់ធំដល់កម្រិតណាហ្នឹងហើយមានថាយើងលក់បានច្រើនដល់កម្រិតណាហ្នឹងហើយនិងមុខងារទី2គឺ market share មានថាការបែងចែកនៅទីផ្សាររបស់យើងនឹងតើបែងចែកទំហំទីផ្សាររបស់យើងនឹង ធំដល់កម្រិតណាអតិជនគាត់ស្គាល់ដល់កម្រិតណានៃផលិតផលរបស់យើងហ្នឹងហើយហើយនឹងទី3 profitability ហ្នឹងហើយ profitability គឺតកតងជាមួយនឹងប្រាក់ចំណេញក៏ជាគោលក៏ជាមុខងារនៃការលក់ដែរអញ្ចឹងបើសិនយើងលក់ផលិតផលដែលមានប្រាក់ចំណេញខ្ពស់តើអតិថិជនក៏ទិញច្រើនណាស់ចូលយើងលក់ចំណេញតិចតើអតិថិជនក៏ទិញដល់កម្រិតណាវិញហ្នឹងគឺជាមុខងារទាំងអស់ចំណុចទី4 uh, service level តើកម្រិតសេវាកម្មរបស់យើងមានកម្រិតអឺសេវាកម្មហ្នឹងតើកម្រិតយើងបានកម្រិតទីប្រមាណ ដែលអតិជនគាត់ recommend ឬគាត់ feedback មកយើងវិញហ្នឹងណាហ្នឹងហើយនិងចំណុចទី5ជាចំណុចខាងក្រោយគឺ Salesforce cost Salesforce cost ហ្នឹងគឺតកតងជាមួយនឹងកម្លាំងនៃការលក់របស់យើងហ្នឹងតើបន្ទាប់ពីយើងទូទាត់ហើយទាំងអស់តើការរៀបចំនៃកម្លាំងនៃការលក់របស់យើងនឹងចំណាយអស់ប៉ុន្មាននេះមែនដើម្បីយើងទៅទូទាត់ជាមួយនឹងប្រាក់ចំណេញរបស់យើងហើយយើងឃើញចំណេញប៉ុន្មាននេះមែនអូខេ អូខេឥឡូវយើងមកដល់ចំណុចមួយទៀតគឺតកតងជាមួយនឹង Salesforce strategy អូខេ Salesforce ទៀតហើយអញ្ចឹងយើងតកតងជាមួយយុទ្ធសាស្ត្រនៃកម្លាំងនៃការលក់របស់យើងតើយើងមានយុទ្ធសាស្ត្រយ៉ាងដូចម្ដេចអញ្ចឹងយើងបែងចែកជា6ចំណុចធំធំ6ចំណុចជាងចំណុចទី1គឺ call rate ដែលយើងតកតងទៅការតេជជនដែលយើងដែលយើងធ្លាប់តកតងពីមុនមកហ្នឹងហើយតកតងទៅគាត់ដល់នឹងឲ្យគាត់ដែលតែយើងមានផលិតផលអី update ឬក៏មានផលិតផលអី recommend ឲ្យគាត់ឬក៏មានផលិតផលអីដែលកំពុង discount អីចឹងណាហ្នឹងហើយនឹងចំណុចទី2គឺ percentage of call គឺមានថាភាគរយនៃការ call របស់យើង ទៅលើអតិជនដែលយើងធ្លាប់មានស្រាប់ហើយនឹងទៅលើអតិជនដែលថ្មីឬក៏អតិជនដែលគាត់ចង់ទិញនៅផលិតផលរបស់យើងទៅហ្នឹងហើយហើយនឹងចំណុចទី3គឺតកតងជាមួយនឹង discount policy តើយើងមាន discount policy តើគោលយោបាយនឹងការបញ្ចុះតម្លៃរបស់យើងនឹងយ៉ាងដូចម្ដេចខ្លះឬក៏មានអីខ្លះហ្នឹងហើយចំណុចទី4 percentage of resources អញ្ចឹងក្នុងហ្នឹងក៏បែងចែកជាជា4ចំណុចទៀតដែរហ្នឹងហើយមានថាភាគរយនៃ ប្រភពរបស់យើងហ្នឹងហើយជាយើងបែងចែកជា4ទៀតគឺ target target ទៅលើអឺផលិតផលថ្មីហើយនឹងផលិតផល ចាស់របស់យើងមានថាផលិតផលដែលយើងមានស្រាប់ពីមុនមកហ្នឹងហើយហើយនឹងមួយទៀតគឺការលក់របស់យើងហើយនឹងសេវាកម្មរបស់យើងបន្ទាប់ពីយើងលក់ហើយតើអតិថិជនគាត់ feedback មកថាម៉េចខ្លះនិងចំណុចទី3មកចំណុចទី2ឥឡូវចំណុចទី3 field selling ហ្នឹងមានថាយើងលក់នៅកន្លែងផ្ទាល់ហ្នឹងហើយនៅកន្លែងផ្ទាល់មានថា face to face យើងលក់កន្លែងផ្ទាល់នៅកន្លែងយើងផ្ទាល់ហើយនឹងយើងប្រើជាប្រភេទ marketing strategy ដែលមាន discount លក់តាម online លក់អីហ្នឹងទៅ យើងហៅកាត់ telemarketing ហ្នឹងហើយជាគ្រៀបធៀប2ហ្នឹងហើយនឹងចំណុចទី4គឺ different type of the customer គឺយើងត្រូវបែងចែកនៅប្រភេទអតិជនបានច្បាស់ដើម្បី ធ្វើការលក់ហើយក៏យើងបែងចែកពីប្រភេទអតិជនបានច្បាស់យើងនឹងថាប្រភពអ្វីឬក៏ផលិតផលអ្វីដែលគាត់ចង់បានអូខេចំណុចទី5ចំណុចទី5គឺយើងធ្វើការ improving the customer and market feedback from Salesforce យើងត្រូវអនុវត្តនៅតិជនរបស់យើងដោយតាមរយៈអីគេ តាមរយៈពេលដែលគាត់មកទិញផលិតផលរបស់យើង យើងទទួលនៅ feedback របស់គាត់អឺពីបុគ្គលិករបស់យើងតើបុគ្គលិករបស់យើងលក់មិនឬក៏យើងធ្វើការ survey គាត់តាមរយៈការសរសេរឬក៏ Google platform ឲ្យផ្សេងៗទៅផ្ញើទៅកាន់ email គាត់អីចឹងទៅហ្នឹងហើយហើយនឹងចំណុចទី6 improving customer relationship គឺយើងត្រូវតែអឺ ធ្វើឲ្យរីកចម្រើនដែលតកតងជាមួយនឹងទំនាក់ទំនងរវាងក្រុមហ៊ុនឬក៏ផលិតផលយើងជាមួយនឹងអតិថិជនឲ្យបានច្រើនហ្នឹងហើយអូខេចំណុចនេះដែលតកតងជាមួយនឹង sell buy in of marketing strategy ចឹងចំណុចហ្នឹងគឺជា ចំណុចសំខាន់ដែរអឺ sell buy in ហ្នឹងបើនិយាយសួរស្ដាប់ទៅ គឺតកតងជាមួយនឹង investor ដែលគាត់ធ្វើការទិញនៅហ៊ុននៅលើក្រុមហ៊ុនរបស់យើងអញ្ចឹងណា នឹងដើម្បីគាត់ទិញបានគាត់សិក្សាលើគេខ្លះសិក្សាលើគោលបំណងនៃក្រុមហ៊ុនរបស់យើងហើយនឹងគេថាការបញ្ចុះបញ្ចូលសមស្របអត់ចឹងណានឹងឯង rational ហ្នឹងមានថាតើសមហេតុសមផលអត់នៃការបញ្ចុះបញ្ចូលរបស់គាត់ហ្នឹងដែលត្រូវឲ្យគាត់ invest លើក្រុមហ៊ុនយើងហ្នឹងហើយហើយនឹងចំណុចទី2គឺសម្ពាធអឺនៅលើក្រុមហ៊ុនយើងហ្នឹងមានអ្វីខ្លះហើយតើយើងដោះស្រាយហ្នឹងបានដោះស្រាយលើសម្ពាធហ្នឹងបានត្រឹមត្រូវដែរឬអត់ តាមការពិតណាហ្នឹងហើយហើយចំណុចមួយទៀតគឺតកតងជាមួយនឹងតើយើងមានគោលនយោបាយឬក៏ទីតាំងអ្វីដែលជឿថាក្រុមហ៊ុនយើងនឹងនឹងជោគជ័យ100%ដើម្បីឲ្យ investor គាត់មានឆន្ទៈឬក៏មានទឹកចិត្តក្នុងការវិនិយោគលើក្រុមហ៊ុនយើងនឹងហើយនឹងទី4គឺយើងបានចូលរួមជាមួយនឹងការបង្កើននៅយុទ្ធសាស្ត្រថ្មី ថ្មី ដែលធ្វើឲ្យក្រុមហ៊ុនរបស់យើងនឹង ចូលរួមនៅក្នុងទីផ្សារបានបានបានយូរឬក៏បានជារៀងរហូតអត់ហ្នឹងហើយដែលតកតងជាមួយនឹងយុទ្ធសាស្ត្រ marketing ឬក៏យុទ្ធសាស្ត្រអីផ្សេងៗដែលយើងគិតថានឹងធ្វើឲ្យក្រុមហ៊ុនយើងឬក៏ផលិតផលយើងឈរជើងនៅលើទីផ្សារបានយូរអត់ហ្នឹងហើយអញ្ចឹងអឺមានតែប៉ុណ្្នឹងទេឥឡូវយើងឈានចូលមកដល់ references ជាឯកសារយោងនេះគឺជាឯកសារយោងអឺ ឬក៏ជា reference ដែលពួកខ្ញុំបានដកស្រង់ចេញពីមេរៀនទី1ទាក់ទងជាមួយនឹង development and role of selling in marketing ហ្នឹងហើយនេះក៏ជា reference ណាសិតសឹងទៅជា reference ណាហ្នឹងហើយជាងអ្នកគ្នាអាចធ្វើការមើលម្ដងមួយម្ដងមួយបានឬក៏អាចចូលទៅតាម website នីមួយនីមួយស្រាវជ្រាវបន្ថែមដោយខ្លួនឯងបានហ្នឹងហើយហើយនេះគឺជា reference ដែរ អញ្ចឹងសរុបមកគឺ មាន reference ចំនួន24 references ហ្នឹងហើយអញ្ចឹងបើអ្នកគ្នាចង់យល់កាន់តែច្បាស់អាច ធ្វើការស្រាវជ្រាវបន្ថែមតាមរយៈអាសិភៅក៏ដូចជា website ផ្សេងៗដែលនៅក្នុង reference នេះហ្នឹងហើយអូខេអញ្ចឹងឥឡូវយើងឈានចូលមកដល់ទីបញ្ចប់នៃការធ្វើក្បត់បង្ហាញរបស់ ក្រុមទី1សម្រាប់មេរៀនទី1ផងដែរគឺជាមេរៀន development and role of selling in marketing អូខេអញ្ចឹងបើសិនជាអ្នកនរគ្នា មានការឆ្ងល់ឬក៏មានសំណួរផ្សេងផ្សេងឬក៏មានជា recommend ផ្សេងផ្សេងអាចធ្វើការសាកសួរនិងផ្ដល់ជាយោបល់មកកាន់ក្រុមរបស់ពួកខ្ញុំផងដែរអញ្ចឹងពួកខ្ញុំសូមអរគុណសម្រាប់ការតាមដានស្ដាប់ និងទស្សនាយ៉ាងយកចិត្តទុកដាក់នៅក្នុងមេរៀននេះផងដែរអញ្ចឹងសូមអរគុណច្រើន។